សូមខ្ញុំកណាសូមការថ្វាយបង្គំព្រះសង្ឃព្រះអង្គនិងសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទេសចរដែលកំពុងតែតាមដានទេសនាការ live តតពីគេហទំព័រវិទ្យាភិបសំរងស៊ីបាទនៅក្នុងថ្ងៃនេះដែរអកម្មវិធីយើងខ្ញុំក៏បានអញ្ជើញវាគ្មិនកិត្តិយសមួយរូបមកជួបពុកម៉ែបងប្អូនប្រិយមិត្តទេសចរដែរគឺអលោកខេមណា លោកខេមបណ្ណាបាទហើយនៅពេលនេះដែរលោកខេមបណ្ណាក៏បានអញ្ជើញមកដល់ក្នុងកម្មវិធីយើងដែរហើយអសសូមជម្រាបប្រាប់ពុកម៉ែបងប្អូនថានៅក្នុងថ្ងៃនេះប្រធានបទរបស់យើងគឺមូលហេតុអ្វីបានជាពលរដ្ឋខ្មែរភាគច្រើនមិនជឿទៅលើពាក្យសម្ដីរបស់លោកហ៊ុនសែន បាទឆ្លៀតក្នុងឱកាសនេះដែរមុននឹងចាប់ផ្ដើមចូលដល់កិច្ចពិភាក្សាទៅលើប្រធានបទខ្ញុំបាទសូមអនុញ្ញាតអឺលោកខេមណា ជួយ ចំណាប់អារម្មណ៍មុននឹងចូលកម្មវិធីក៏ដូចជាបង្ហាញអឺឈ្មោះឬក៏ទូនាទីអីបន្តិចបាទឲ្យពុកម៉ែបងប្អូនប្រិយមិត្តយើងបានស្គាល់បាទបាទសូមគ្រប់ចិត្តបងអង្គជាទីសក្ការៈហើយសូម ជំរាបសួរពុកម៉ែបងប្អូនជនជាតិខ្មែរទូទាំងពិភពលោក ដោយសេចក្តីនឹកលឹកដោយសេចក្តីរាប់អានពីខ្ញុំកណាខ្ញុំបាទខំបណ្ណានឹងហើយហើយសូមផ្ញើសារសុខសុខទុកបងប្អូន ពីចម្ងាយដោយសេចក្តីនឹកលឹកផងដែរធ្លាប់តែនិយាយភាសាប្រសង់ឥឡូវមកនិយាយជាភាសាកុហកនៅតែនៅតែគិតនៅតែចង់ច្រឡំបាទសូមអធិស្ឋានបងសូមអរគុណ បិទបិទបញ្ញូបាត់ហើយលោកបន្លាយទៅអត់លឺបាទបាទមិញនឹងផ្លិចបាត់បញ្ញូបាត់អរគុណលោកខេមណាដែលបានចូលរួមនៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងគេហទំព័រវីរភាពសំរងស៊ីបាទហើយមុននឹងចូលដល់កិច្ចពិសាយើងខ្ញុំក៏សូមចូលរួមសួរសុខទុក្ខបងខេមណានេះដែរឃើញមករយៈនេះឃើញ អបងក៏មិនសូវបានចូលទៅក្នុងការ live ឬមួយក៏មមាញឹកអីច្រើនឬមួយក៏មានបញ្ហាសុខភាពអីដែរគឺបងបានជាប្រហែលថាជាមួយអាទិត្យអីនេះឃើញដូចជាមិនសូវមានឡើងកម្មវិធីបងបាទសូមជម្រាបសួរសាថ្មីបាទដោយសារតែរវល់រឿង apply ការងារផងហើយហើយក៏សុខភាពអត់សូវល្អបាទចេះតែឈឺក្បាលបាទឈឺក្បាលដូចមិន covid មិនអីទេប៉ុន្តែវា គឺក្បាលនឹងងុំខ្លាំងតែពេលអញ្ចឹងវាអត់អារម្មណ៍អត់សូវសុបាយបាទហ្នឹងហើយសូមអរគុណបាទទូសុខអរគុណបងហើយបន្តិចទៀតនេះយើងនឹងចូលដល់កិច្ចពិភាក្សាទៅលើប្រធានបទរបស់យើងមូលហេតុអ្វី បានជាបរិវត្តខ្មែរភាគច្រើន មិនជឿទៅលើពាក្យសម្ដីរបស់លោកហ៊ុនសែនប៉ុន្តែមុននឹងចូលដល់ប្រធានបទរបស់យើងខ្ញុំសូមអញ្ជើញពុកម៉ែបងប្អូនប្រិយមិត្តទេសនិកជន តាមដានវីដេអូខ្លីបន្តិចសិនមុននឹងយើងចូលដល់ ប្រធានបទរបស់យើងបាទគង់តែគណៈបកនយោបាយដែលចុះបញ្ជីដោយស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃចាំបាច់ទៅបង្កលក្ខណៈត្រូវផ្ដល់លទ្ធភាពឲ្យពួកគេមានឱកាសដើម្បីធ្វើសកម្មភាពយុទ្ធនាការបោះឆ្នោត មិនតាន់មកដល់ទេក៏ប៉ុន្តែគេមានឱកាសជួបជុំសមាជិកសមាជិការបស់គេមិនមែនចាំតែបាច់ទៅដល់ឃោសនាបោះឆ្នោតទេគឺមានលទ្ធភាពដើម្បីសុំការអនុញ្ញាតដើម្បីនឹងលើផ្លាស់មូលដ្ឋានក៏ត្រូវបង្កលក្ខណៈសម្បត្តិមិនមែនមានតែបកកណ្ដាលអំណាចមួយទេដែលមានសិទ្ធិលើផ្លាស់នោះបកដទៃទៀតក៏មានសិទ្ធិលើផ្លាស់ដូចយើងកន្លែងនឹងយើងអាចប្រជុំបានជាទីធ្លាសាធារណៈគណៈបកដទៃក៏អាចប្រជុំបានដែរអញ្ចឹងខ្ញុំសូម អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិឲ្យបណ្ដាបកនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលកមុខនេះទទួលបាននៅឱកាសសម្រាប់ការជួបជុំការរៀបចំចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការបស់ពួកគេដោយគ្មានការរំខានណាមួយពីមូលដ្ឋានហើយយើងត្រូវខិតខំជួយការពារសវត្ថិភាពនៃបណ្ដាបកនយោបាយនេះបាន កុំឲ្យមានការបោះឆ្នោតមួយញោមញីដោយអំពើហិង្សាជំនួសរហូតទៅដល់មានមនុស្សគ្រោះថ្នាក់បាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទេសជនដែលកំពុងតាមដាន ការ live ផ្ទាល់បាទអ្វីដែលពុកម៉ែបងប្អូនបានស្ដាប់អំបញ្ញមិញនេះ គឺជាសម្ដីរបស់លោកហ៊ុនសែនដែលគាត់បានទើបតែ និយាយនៅក្នុងពេលថ្មីថ្មីនៅក្នុងឱកាសដែលការបោះឆ្នោតឃុំសង្កាត់អាណត្តិឆ្នាំ2022នេះជិតមកដល់បាទលោកហ៊ុនសែនបានអំពាវនាវអំពាវនាវក៏ដូចជាថាប័ណ្ណបញ្ជាសូមឲ្យសូមឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានទាំងអស់ជួយខិតខំការពារសវត្ថិភាពសន្តិសុខគណៈបកនយោបាយឲ្យមានឱកាស ធ្វើសកម្មភាពសម្រាប់ការជួបជុំឬដោយគ្មានការរំខានកុំឲ្យមានការញោមញីដោយអំពើហិង្សាហ្នឹងយើងបានស្ដាប់វីដេអូខ្លីបាយហ្នឹងហើយបាទនៅក្នុងពេលនេះដែរខ្ញុំក៏សូមឲ្យលោកខាំបូណាមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងអ្វីដែលជាប្រសាសន៍របស់លោកហ៊ុនសែនហ្នឹងតើលោកហ៊ុនសែនគាត់ និយាយចេញពីឆន្ទៈពិតប្រកបរបស់គាត់ចង់ឲ្យមានការបង្រួបបង្រួមជាតិចង់ឲ្យមានសន្តិសុខនៅក្នុងសង្គមចង់ឲ្យមានលំហប្រជាធិបតេយ្យពិតប្រាកដដែរទេឬមួយក៏ហ៊ុនសែនគាត់គ្រាន់តែគាត់ចេះតែនិយាយឡើងឲ្យតែពិរោះស្ដាប់ទៅតែក្នុងចិត្តគាត់ក្នុងឆន្ទៈគាត់ប្រកបដោយឧបាយខលទុច្ចរិតបាទខ្ញុំសូមឲ្យលោកខេមរៈជួយចូលរួមត្រង់ចំណុចនេះបន្តិចបាទសូមអញ្ជើញបាទបាទសូមអរគុណនៅ សំណួរដ៏ល្អនៅ ក្នុងកម្មវិធីផ្សាយផ្ទាល់នៃទូទាស់វិរភាពលោកសមរស៊ីអឺខ្ញុំបាទមានចំណាប់អារម្មណ៍មែនទែននៅ ប្រធានបទខាងលើនេះព្រោះប្រជាពលរដ្ឋខ្មែរយើងភាគច្រើនគឺគាត់ចង់ដឹងហើយភាគច្រើនក៏គាត់បានដឹងហើយ នៅរឿងមួយចំនួន ពាក់ព័ន្ធទៅនឹងការដឹកនាំរបស់លោកហ៊ុនសែននឹងឯដែល គាត់បានប្រើប្រាស់ពេលវេលាប្រហែលជាង4ទសវត្សរ៍កន្លងទៅប៉ុន្តែអ្វីដែលយើងមាន ចំណាប់អារម្មណ៍ពោះតកតងនឹងប្រធានបទខាងលើនេះ ដែលអ្វីដែលបងប្អូនបានឃើញហើយថាវីដេអូនៃការផ្សាយផ្ទាល់របស់លោកហ៊ុនសែនមិនត្រឹមតែ ពេលនេះទេគឺ តាំងពីពេលណាណាមកគឺមានច្រើនណាស់តើតើនឹងការបញ្ចេញសារនយោបាយផ្សេងផ្សេងជាពិសេសសារនយោបាយរបស់គាត់ ពាក់ព័ន្ធទៅរឿងការបោះឆ្នោតនៅក្នុងឆ្នាំ2019 2022ជាពិសេសនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ដែលនឹងពិតទៅនៅថ្ងៃទី5ខែ6នេះពេលខាងមុខនេះ យើងមើលឃើញថាទស្សនវិជ្ជានយោបាយនៅក្នុងប្រទេសបើយើងមើលមើលជារួមទៅហាក់បីដូចថាมันមាន ការគម្រាមកំហែងมันមានការបំផិតបំភ័យมันមានការសម្រាប់បន្លាចប៉ុន្តែ បើយើងមើលជាដោយឡែកទៅលើទស្សនវិជ្ជានៃ ការធ្វើនយោបាយរបស់គណៈបកនយោបាយផ្សេងផ្សេងជាពិសេសគឺគណៈបកភ្លើងទៀនជាដើមក៏បាន រំលឹកឲ្យឃើញនៅករណីអសកម្មជាច្រើនណាករណីអសកម្មជាច្រើនដូចជាការរំលោភបំពានដូចជាការទៅទម្លាក់ស្លាក ដូចជាការបំផិតបំភ័យគម្រាមកំហែងពីសំណាក់អាជ្ញាធរឬក៏កម្លាំងមេភូមិមេឃុំមួយជាដើមតាមមូលដ្ឋាននីមួយៗនេះចំណុចនឹងហើយដែលចង់ធ្វើការប្រៀបធៀប រវាងកៅថាអនុសាសន៍ក៏ដូចជា សម្ដីសម្រងសម្ដីរបស់លោកហ៊ុនសែនហៅថា direct speak ហ្នឹងគឺគាត់និយាយផ្ទាល់នៅតាមកថាកម្មវិធីសសរមេឌៀក្តីកម្មវិធីនៃការផ្សាយបន្តផ្ទាល់ទូរទស្សន៍នៅក្នុងស្រុកក្តីឃើញថាវាផ្ទុយស្រឡះហ៊ុនសែននិយាយផ្សឹងតែកូនចៅធ្វើផ្សេងណាកូនហ៊ុនសែនធ្វើនិយាយផ្សឹងកូនចៅធ្វើផ្សេងអាចចំណុចដែលហ៊ុនសែន និយាយផ្សឹងកូនចៅធ្វើផ្សេងនេះហើយចង់បញ្ជាក់ឲ្យឃើញថាក្រោមរបបនៃការដឹកនាំរបស់ហ៊ុនសែនគឺហ៊ុនសែនគ្រប់គ្រងអត់បានទេគ្រប់គ្រងនិយាយរួមថាគ្រប់គ្រងបានតែរលកធាតុអាកាសនៃការស្រែកបន្តដូចហ៊ីងតែប៉ុណ្្នឹងទេប៉ុន្តែរូបភាពសកម្មភាពនៃការអនុវត្តផ្ទាល់របស់មន្ត្រីមូលដ្ឋាន គឺមិនមិនមិនឆ្លើយតប ទៅនឹងបទបញ្ជាក៏ដូចជាមិនឆ្លើយតបទៅនឹងអនុសាសន៍របស់ថាប្រមុខរដ្ឋាភិបាលរបស់គេនោះដែរ ទីហើយគឺយើងចង់បញ្ជាក់ឲ្យឃើញថាអ្វីដែលហ៊ុនសែននិយាយមកគឺវាផ្ទុយវាផ្ទុយពីការពិតហ៊ុនសែននិយាយមកគឺបានន័យថាมันអាចយកជាការបានទេมันអាចយកជាការបានបើយកជាការបានឬក៏មានប្រសិទ្ធភាព នោះ គឺបានសេចក្តីថាមន្ត្រីមូលដ្ឋានរបស់គាត់នឹងគឺកាលណាហ៊ុនសែនចេញសាររបៀបណាហើយគឺត្រូវអនុវត្តតាមសារនយោបាយហ្នឹងឬក៏ដូចជាប័ណ្ណបញ្ជាគេថាប័ណ្ណបញ្ជានយោបាយប័ណ្ណបញ្ជា កម្ពុជារបស់ថ្នាក់ដឹកនាំហ្នឹងត្រូវតែអនុវត្តនឹងឬក៏ធានាឲ្យមានប្រសិទ្ធភាពខ្ពស់ហើយប៉ុន្តែ យើងមើលទស្សនវិជ្ជានោះវាផ្ទុយស្រឡះអាផ្ទុយស្រឡះហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋជាមួយពិភពលោកក៏ដូចជាប្រជាពលរដ្ឋក្នុងប្រទេសផ្ទាល់តែម្ដងគឺអស់ជំនឿមែនទែនហ្នឹងហើយអស់ជំនឿទៅលើពាក្យសម្ដីរបស់ហ៊ុនសែនហ្នឹងជាជ្រុងមួយជាផ្នែកមួយដែលយើងបាន មើលឃើញនៅក្នុងពេលថ្មីថ្មីនេះសូមអរគុណបាទអត់លឺទេ បាទអរគុណលោកខមណាអ្វីដែលលោកខមណានិយាយអបកស្រាយមកនេះខ្ញុំចាប់អារម្មណ៍លើចំណុចមួយត្រង់កន្លែងអលោកខមណាបានបញ្ជាក់ថាលោកហ៊ុនសែននិយាយផ្សេងតែកូនចៅធ្វើផ្សេងហាក់ដូចជាមិនធ្វើទៅតាមអ្វីដែលជាការណែនាំរបស់លោកហ៊ុនសែនបាទត្រង់ចំណុចនេះខ្ញុំចង់ឲ្យ លោកខេមណាជួយបញ្ជាក់បន្តិចមើលថាតើហ៊ុនសែនគាត់អាចប្រើយុទ្ធសាស្ត្ររបៀបហ្នឹងគឺខ្ញុំចង់និយាយថាពេលដែលគាត់ឡើងតាមកម្មវិធីទូរទស្សន៍កម្មវិធីផ្សព្វផ្សាយអីជាសាធារណៈគឺគាត់ប្រើភាសាអសុំឲ្យកូនចៅហ្នឹងអនុវត្តនៅអ្វីដែលគាត់ខំប្រឹងស្រ័យថាឲ្យការពារសន្តិសុខឯកណៈបានយោបាយប៉ុន្តែដល់ពេលគាត់ចូលទៅក្នុងបន្ទប់ប្រជុំជាមួយ រចនាសម្ព័ន្ធរបស់គាត់ហ្នឹងគាត់ប្រើយុទ្ធសាស្ត្រផ្សេងគាត់ថានៅក្រៅគាត់និយាយឲ្យធ្វើល្អប៉ុន្តែដល់ពេលក្នុងបន្ទប់ប្រជុំគាត់និយាយផ្សេងគឺគាត់ប្រើឧបាយខលទុច្ចរិតឲ្យកូនចៅហ្នឹងដាច់ខាតត្រូវតែរៀបរៀងអាហ្នឹងខ្ញុំចង់ឲ្យលោកជួយបញ្ជាក់ឲ្យឬមួយក៏លោកហ៊ុនសែនហ្នឹងគាត់អស់ឥទ្ធិពលក្នុងការបញ្ជាកូនចៅរបស់គាត់អាហ្នឹងបាទ ក្នុងពីរចំណុចនេះខ្ញុំចង់ឲ្យលោកជួយគូបញ្ជាក់តិចមើលតើតើតើតើលោកហ៊ុនសែនអស់អធិពលបញ្ជាកូនចៅឬមួយក៏លោកហ៊ុនសែនក៏ប្រើយុទ្ធសាស្ត្រទុច្ចរិតដើម្បីបំផន់ផ្នែកមហាជនបាទសូមអញ្ជើញបាទបាទសូមអរគុណចំណុចនេះខ្ញុំចង់និយាយយូរហើយតែវាអត់មានឱកាសក្នុងការនិយាយតាមពិតទៅអានេះនិយាយឲ្យខ្លីទៅគេហៅថាជាសារនយោបាយរបស់គាត់ជាសារនយោបាយរបស់គាត់នោះផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហ្នឹង ហើយបានជ្រាបថាគាត់នឹងគឺជាគេថាមេដឹកនាំមួយរូបដែលទទួលខុសត្រូវមេដឹកនាំមួយរូបដែលធានាពីសន្តិសុខសวัสดิភាពនៅក្នុងប្រទេសហើយចង់បង្ហាញសារថាមេដឹកនាំមួយរូបដែលគេហៅថាយកចិត្តទុកដាក់ទៅតកតងនឹងការរំលោភការបំផិនភ័យអីផ្សេងផ្សេងទៅលើអ្នកនយោបាយផ្សេងផ្សេងហ្នឹង អាហ្នឹងគឺគេចង់បង្ហាញសារថាគាត់ហ្នឹងក៏ជាមេដឹកនាំមួយដែលទទួលខុសត្រូវចេះទទួលខុសត្រូវអានេះសារនយោបាយរបស់គាត់ហើយសួរថាតើគាត់ដឹងទេគាត់ដឹងថាភាសាដែលគាត់និយាយផ្សេងការអនុវត្តសឹងហ្នឹងគាត់ដឹងទេការពិតគាត់ដឹងតែពិតទៅអាតួបើន័យថាតួសំដែងហើយនឹងអ្នកដឹកនាំរឿងហ្នឹងវាមនុស្សតែមួយបាទមនុស្សតែមួយចង់និយាយថាអ្នកដើរជាតួយៈហ្នឹងក៏ ជាហ៊ុនសែនឯដើរអ្នកដែលដើរជាតួក៏ហៅថាតួ slot ឬក៏តួកំសត់ក៏ជាហ៊ុនសែនអញ្ចឹងនៅទស្សនវិជ្ជានៅក្នុងស្រុករបស់យើងនឹងគឺមានរូបភាពរបៀបហ្នឹងច្រើនណាស់បាទច្រើនណាស់ដូចយើងឧទាហរណ៍ដូចជាអឺដើរតួនាទីជាចោរប្លន់ហើយហើយជាប៉ូលីសចឹងប៉ូលីសនឹងទៅចាប់ចោរយកមកអនុវត្តទោសចឹងទៅឬករណីដូចជាគ្រឿងញៀនចឹង ប៉ូលីសឬក៏អ្នកមានអំណាចអ្នកជួយ គ្រឿងញៀនអ្នកជួយគ្រឿងញៀនឲ្យដល់ពេលអញ្ចឹងទៅចង់អនុវត្តគ្រឿងញៀនក៏ធ្វើសម្ដែងឲ្យមានការបង្ក្រាបនៅបាត់របស់គ្រឿងញៀនជាដើមអញ្ចឹងបានសេចក្តីថាអ្នកនឹងឯងគឺជាអ្នករកស៊ីគ្រឿងញៀនចែកចាយគ្រឿងញៀនដូចនៅស្រុកខ្មែរយើងជាក់ស្ដែងលើគ្រឿងញៀនអឺគេថាអ្នកដែលមកគេថាផលិតគ្រឿងញៀនឬក៏អ្នកដែលលក់គ្រឿងញៀនឈ្មួញធំធំហ្នឹងគឺមិនដែលណាចាប់បានទេ ចាប់បានតែអ្នកចែកចាយអ្នកប្រើប្រាស់បន្តិចបន្តួចតូចតាចប៉ុណ្ណឹងឯងហើយរឿងចោលប្លន់ប្រដាប់អាវុធឬក៏ឃាតកម្មអីកើតឡើងអីចាប់អត់បានទេដូចឃាតកម្មកែមលៃឃាតកម្មជាវិជាអីហ្នឹងរាប់ទស្សវត្សចាប់អត់បានទេដោយសារតែឃាតករគឺជាមនុស្សតែមួយហើយឯប៉ូលីសក៏ជាមនុស្សតែមួយបើន័យថាជាមនុស្សតែមួយក្រុមតែមួយចឹងចាប់បានយ៉ាងណាមិញរឿងសំដែងមួយធ្វើជាតួយៈមួយធ្វើជាតួកំសត់ហ្នឹង តួស្លូតហ្នឹងវាជាមនុស្សតែមួយដែរអញ្ចឹងសំដីហ៊ុនសែនតែគាត់និយាយថាដើម្បីឲ្យមានការអនុវត្តនៅបទវិជានឹងឲ្យបានស្មើស្មើគ្នាជាពិសេសគឺធានា បាននៅការគោរពសិទ្ធិមនុស្សសិទ្ធិការចូលរួមជីវភាពនយោបាយសិទ្ធិរបស់គណៈបកនយោបាយសកម្មជនផ្សេងផ្សេងហ្នឹងគ្រាន់តែជាភាសាគាត់នៅសារនយោបាយគាត់ដើម្បីគាត់ទាញប្រជា ប្រិយភាពចង់បានស្លឹកខ្នោតនៅក្នុងឆ្នាំ2022ខែ 6នោះផងដែរបាទសូមអរគុណបាទអរគុណលោកខាំណាដែលបានចូលរួមបកស្រាយចំពោះអ្វីដែលជាសំណួររបស់ខ្ញុំនេះយ៉ាងខុសបាយបាទក្នុងការនេះដែរខ្ញុំសូមអនុញ្ញាតចូលរួមបន្ថែមបន្តិចពាក់ព័ន្ធនឹងអ្វីដែលលោកខែមបណ្ណាបានបកស្រាយហើយបាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាអ្វីដែលជាការអំពាវនាវរបស់លោកហ៊ុនសែនគឺជាឆាក ខោងនយោបាយទេព្រោះខ្ញុំតែងតែគិតតែងតែពិចារណាហើយយើងយកហេតុផលមកចំនួនយកមកសំយោគគ្នាតើតើតើតើតើអ្វីដែលហ៊ុនសែននិយាយហ្នឹងវាស្របទៅតាមឆន្ទៈឬទៅស្របទៅតាមសកម្មភាព របស់លោកហ៊ុនសែនបានបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរឃើញនេះទេហើយខ្ញុំថាដល់ពេលយើងយកមកដាក់បស៊ីគ្នាទៅវាអត់វាផ្ទុយស្រឡះ ពីគ្នាអញ្ចឹងខ្ញុំអាចសន្និដ្ឋានឬក៏សន្និបាតបានថាលោកហ៊ុនសែនគាត់គ្រាន់តែលេងគេហៅថារៀបឆាក account លេងដើម្បីបំពេអារម្មណ៍អ្នកស្ដាប់បន្តិចដើម្បីឲ្យអ្នកស្ដាប់គេថាដកថយកំហឹងបន្តិចអញ្ចឹងណាដោយសារឱកាសបោះឆ្នោតឆ្នាំ2022នេះចិត្តមកដល់ប៉ុន្តែបើសិនជាលោកហ៊ុនឆែនមានឆន្ទៈពិតប្រាកដ ក្នុងការបើកលំហឲ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាពិតប្រាកដហ៊ុនសែនចង់ឲ្យអឺមានសន្តិសុខក្នុងសង្គមពាក់ព័ន្ធនឹងការបោះឆ្នោតហ្នឹងខ្ញុំជឿថាហ៊ុនសែនអាចធ្វើរឿងល្អជាងនេះច្រើនមិនបាច់មិនទ្រាំតែនិយាយទេទី1យើងឃើញថាដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដដែលស្របទៅអ្វីដែលហ៊ុនសែននិយាយទី1គឺ យើងឃើញហ៊ុនសែនត្រូវតែក្លាហានហ៊ានបកុលបកុលគណៈបកសង្គ្រោះជាតិដែលហ៊ុនសែនរំលាយដោយអត់មានហេតុផលអីនេះចោលប្រកាន់ខុសរឿងហ្នឹងអានោះបើគាត់ចិត្តមានចិត្តមានឆន្ទៈចង់កសាងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាហ៊ុនសែនត្រូវតែក្លាហានបើកឲ្យគណៈបកសង្គ្រោះជាតិត្រឡប់មកវិញមកណាអញ្ជើញលោកប្រធានសំស៊ីក៏ដូចជាអិសរាជជននយោបាយមួយចំនួនដែលហ៊ុនសែន ចោតប្រកាន់ខុសការពិតថាទៅមានគណិតអឺធ្វើបដិវត្តចង់ចូលរួមអីណាផ្ដួលរំលំរដ្ឋាភិបាលចូលរួមបាត់ជិតអីណាហ៊ុនសែនអាចបើកក្លោឲ្យពួកគាត់អញ្ជើញទៅធ្វើនយោបាយនៅស្រុកខ្មែរវិញបានទៅអាហ្នឹងបើសិនជាហ៊ុនសែនមានឆន្ទៈពិតប្រកបហើយមួយទៀតហ៊ុនសែនត្រូវតែអដល់ហើយ សកម្មជននយោបាយសកម្មជនបរិស្ថានសកម្មជនអ្នកស្នេហាជាតិមួយចំនួនដែលគាត់គ្រាន់តែសម្ដែងមតិអឺប្រើសិទ្ធិរបស់គាត់ដើម្បីការពារផលប្រយោជន៍រួមនោះហ៊ុនសែនលេងមកដោះលេងមកមិនបាច់និយាយពីនីវអីខ្លាំងទេគ្រាន់តែយើងដោះលេងអ្នកទាំងអស់នឹងឲ្យគាត់មានសិទ្ធិសេរីភាពចេញមកធ្វើនយោបាយមកគឺ អាចបញ្ជាក់បានថាហ៊ុនសែនហ្នឹងអាហើយគាត់អាចធ្វើមែនទែនប៉ុន្តែនេះគាត់និយាយមែនប៉ុន្តែសកម្មភាពយើងឃើញណាឥឡូវនេះនៅខាងក្នុងប្រទេសយើងឃើញមានគណៈបកនយោបាយមួយគឺគេហៅថាគណៈបកលើកទៀតគណៈបកលើកទៀតធ្វើសកម្មភាពយើងឃើញមានអឺមន្ត្រីរបស់របបលោកហ៊ុនសែននឹងព្យាយាមទៅបំផិតបំភ័យទៅគម្រាមកំហែងអីគ្រប់សពបែបយ៉ាងទាំងអស់ ធ្វើឲ្យវាឃើញអាអាអាអាអាសភាពការនៅក្នុងស្រុកហ្នឹងវាវាអាប់អួរមែនតើពាក់ព័ន្ធនឹងនឹងនឹងរឿងនយោបាយប៉ុន្តែបើសិនតែហ៊ុនសែនគាត់និយាយហើយហ៊ុនសែនគាត់ចង់អនុវត្តឲ្យកូនចៅក្រមអវត្តគាត់ធ្វើតាមខ្ញុំជឿថាអឺលោកហ៊ុនសែនអាចធ្វើបានព្រោះគាត់ទ្រាំប្រើអាវិធីសាស្ត្រសម្ដាប់ដៃដៃរបស់គាត់បង្ក្រាបមន្ត្រីរបស់គាត់ខ្លះខ្លះឥឡូវគាត់ថាឥឡូវបើសិនជានៅក្នុងខេត្តណា តើហ៊ានមានសកម្មភាពទៅសម្លុតគម្រាមកំហែងឬធ្វើឲ្យគណៈបកនយោបាយនឹងមានការព្រួយបារម្ភពាក់ព័ន្ធនឹងសុខភាពអីហ្នឹងគឺដកអាចរាយខែនឹងចោលមួយដកមួយពីរចេញទៅខ្ញុំជឿថាអមន្ត្រីនៅក្រៅប្រវត្តិរបស់ហ៊ុនសែនហ្នឹងមិនហ៊ានទេប៉ុន្តែខ្ញុំថានេះជាជាយុទ្ធសាស្ត្រគ្រាន់តែនិយាយឲ្យពិរោះស្ដាប់ប៉ុន្តែនៅក្នុងចិត្តនៅក្នុងឆន្ទៈរបស់គាត់គឺគាត់ប្រើឧបាយគាត់ទុច្ចរិតរបស់គាត់ហ្នឹងព្យាយាមធ្វើយ៉ាងម៉េច អឺសម្លុតគម្រាមកំហែងគ្រប់រូបភាពកុំឲ្យមានប្រជាពលរដ្ឋនឹងក្លាហានក្នុងការចូលធ្វើសកម្មភាពនយោបាយបាទនៅក្នុងចំណុចនេះដែរខ្ញុំដូចឃើញលោកខេមណាដូចជាមានអីចង់បន្ថែមបន្ថយបន្តិចទៀតបាទខ្ញុំសូមជូនឱកាសទៅលោកខេមណាជួយបន្ថែមបន្ថយអីបន្តិចទៀតបាទសូមអរគុណបាទចំណុចមិញខ្ញុំនិយាយបានចំណុចទី1ហើយ ចឹងខ្ញុំចង់ថែមចំណុចទី2ចំណុចទី2ហ្នឹងគឺចង់បង្ហាញថាអ្វីដែលហ៊ុនសែនគាត់បានបង្ហាញជាសាធារណៈតាមរយៈការបញ្ចេញសម្លេងរបស់គាត់នៅតាមឃោសនាស័ព្ទផ្សេងផ្សេងឧបករណ៍បំពងសម្លេង នៅក្នុងប្រទេសរបស់គាត់ហ្នឹងឃើញថាវាថាបង្ហាញឲ្យឃើញជាសាធារណៈថា គាត់នឹងចេះទទួលខុសត្រូវគិតគូរជាពិសេសគឺបើថាក្រោយពីអនុញ្ញាតឲ្យ បានចូលរួមក្នុងជីវភាពនយោបាយស្មើមុខស្មើមាត់គ្នាហើយគឺមិនតែនីនៅសង្កសន្តិសុខសុវត្ថិភាពដល់គណៈបណ្ឌនយោបាយផ្សេងផ្សេងប៉ុន្តែរូបភាព យើងឃើញហើយថាសូម្បីតែបាក់សខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសនឹងជាញឹកញាប់ជាពិសេសសារាចររបស់ក្រសួងនឹងបានថា បានចេញទៅដើម្បីឲ្យតាថាតាមខេត្តឬក៏ថ្នាក់ក្រមជាតិនឹងយកទៅអនុវត្តដើម្បីធានាបាននូវសវត្ថភាពដល់គណៈបកនយោបាយផ្សេងផ្សេងនេះឃើញថាវាដើរផ្ទុយចរន្តនឹងផ្ទុយឆ្លាស់ន័យថាថ្នាក់ដឹកនាំថ្នាក់ជាតិនឹងទៅផ្សេងទៅហើយថ្នាក់ក្រោមជាតិនឹងធ្វើផ្សឹងទៅតែបើដើម្បីធានាឲ្យ មានប្រសិទ្ធភាព ទៅលើតម្លៃនៃការចេញគេហៅថាប័ណ្ណបញ្ជា ឬក៏ចេញសារាចរណែនាំដល់ថ្នាក់ក្រោមជាតិហ្នឹងគឺអនុវត្តទោសតែម្ដងបើអ្នកណាធ្វើល្មើសប៉ូលីសឬនគរបាលណាឬក៏អាជ្ញាធរណាមួយដែលល្មើសនឹងច្បាប់របស់រឿងក្រសួងមហាផ្ទៃហ្នឹងឬក៏គេហៅថាសារាចរហ្នឹងយើងអនុវត្តទៅតាមច្បាប់មកទៅចាប់នៅនឹងមកពីនៃឬក៏ដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ អាហ្នឹងបានមានការរៀងចារ ហើយបើសិនជានិយាយផ្សេងទៅផ្សឹងហ្នឹងវាវាកាន់តែកាន់តែបន្ទាបតម្លៃបាទហ្នឹងគេថាថាដំណរថ្នាក់ជាតិមកគណៈបព្វប្រជាជនហ្នឹងគឺកាន់តែទាបកាន់តែអន់មកគឺគឺប្រជាពលរដ្ឋគេគេថំថ្លែងគេមើលឃើញច្បាស់ថាអូអ្នកមានអំណាចធំនឹងនិយាយផ្សេងកូនចៅធ្វើផ្សឹងអានេះឲ្យបង្ហាញពីភាពកំសោយភាពកំសាកมันមានការទទួលខុសត្រូវมันមានប្រសិទ្ធភាពទៅលើពាក្យសម្ដីទៅលើក៏ហៅថា ការចេញការ៉ាប័ណ្ណបញ្ជាផ្សេងផ្សេង សារាចរផ្សេងផ្សេងហ្នឹងវាអត់មានប្រសិទ្ធភាពអត់មានតម្លៃដើម្បីការពារច្បាប់តម្លៃច្បាប់ឬក៏ប័ណ្ណបញ្ជានោះឲ្យមានប្រសិទ្ធភាពគឺអនុវត្តទោសมันអាចទៅឲ្យមេភូមិมันអាចទៅឲ្យមេឃុំ ឬក៏ប្រជាការពារឬក៏ប៉ូលីសកងឆ្លូតណាទៅទៅរៀបរៀងរំខានដល់ការលើកស្លាកលើកបដាឬ banner របស់ហ្នឹងគណៈបកនយោបាយផ្សេងៗទេ ការរំខានយាយីវាអាក្រក់ពេករូបភាពរបៀបហ្នឹងព្រោះគណៈបកនយោបាយមួយមួយធ្វើ បានន័យថាធ្វើឡើងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញតែមានចែងស្របទៅតាមបទបញ្ជាច្បាប់គេហៅថាស្ដីពីគណៈបកនយោបាយណាស្របតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃសម័យក្រសួងនេះជាដើមវាអត់មានអីផ្ទុយហើយកាលណាបើបុគ្គលណាមួយនៅតាម ថាទីកន្លែងផ្សេងផ្សេងហ្នឹងគាត់ដើរផ្ទុយពីពីពីច្បាប់ពីបទបញ្ជាហ្នឹងគឺអនុវត្តទោសទៅផាកវិន័យផាកវិន័យធ្វើចាប់ដាក់គុកដាក់គុកទៅមកអាហ្នឹងបានវាមានការរៀបចំបានមានការទទួលខុសត្រូវហើយតម្លៃរបស់អ្នកចេញប័ណ្ណបញ្ជាឬសារាចរហ្នឹងគឺវាមានប្រសិទ្ធភាពវាមានប្រសិទ្ធភាពធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿទុកចិត្តតែបើមិនដូច្នោះទេគឺប្រជាពលរដ្ឋមិនអាចជឿបានទេมันខុសពីវិធានបទដែលយើងលើកឡើងថាគឺមូលហេតុដែលគេបន្ទុកចិត្ត លោកហ៊ុនសែននិងបពពួកគណៈបព្វជិជនដោយសារអីដោយសារតែมันមានការទទួលខុសត្រូវនេះឯងបាទសូមអរគុណបាទអរគុណលោកកម្មណាបាទពិតប្រកបណាស់អ្វីដែលលោកបានលើកឡើងគឺជាការត្រឹមត្រូវបើសិនជាលោកហ៊ុនសែនក៏មានឆន្ទៈក្នុងការចូលរួម ដើម្បីធ្វើឲ្យវាមានភាពល្អប្រសើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក៏ដូចជាគណៈបកនយោបាយចូលរួមបោះឆ្នោតឆ្នាំ2022នេះខ្ញុំជឿថា គាត់ធ្វើបានប៉ុន្តែគាត់មិនមានឆន្ទៈដូចខ្ញុំថាពីខាងដើមសិនយើងមិនបាច់ប្រឹងពីវនាវអីស្រែកអីច្រើនទៅមន្ត្រីមូលដ្ឋានទេស្រែកតែម្ដងហ្នឹងមន្ត្រីមូលដ្ឋានស្ដាប់បានហើយសំខាន់ឲ្យតែហ៊ុនសែនមានឆន្ទៈពិតប្រាកដទី1អញ្ចឹងដូចខ្ញុំថាអញ្ចឹងបើកលំហប្រជាធិបតេយ្យមកហើយហៅអ្នកស្នេហាជាតិអ្នកស្រឡាញ់ជាតិដែលគាត់បានចោតប្រកាន់ខុសរឿងខុសរោឲ្យចូលទៅក្នុងប្រទេសវិញដើម្បីចូលរួមធ្វើនយោបាយមកហើយ រៀបចំការបោះឆ្នោតឲ្យត្រឹមត្រូវទៅអានឹងបានបង្ហាញពីឆន្ទៈពិតប្រាកដប៉ុន្តែបើគាត់ស្រែកតមាត់ប៉ុន្តែអាយុទ្ធសាស្ត្ររបស់គាត់នៅតែមានហិង្សាដដែលអញ្ចឹងបានន័យថាគាត់គាត់តែជាហាក់ខោរបស់លោកហ៊ុនសែនទេបាទនៅមានមួយចំណុចទៀតដែរពាក់ព័ន្ធនឹងអការធ្វើអបាតកម្មរបស់បុគ្គលិក Nagawal អឺយើងឃើញហើយបុគ្គលិក Nagavel គាត់ខំនាំគ្នាស្រែកធ្វើអឺបាតកម្មអីហ្នឹងគឺដើម្បីចង់បានដំណោះស្រាយល្អមួយ ពីរដ្ឋាភិបាលប៉ុន្តែអ្វីដែលជា ចំណាត់ការរបស់របបលោកហ៊ុនសែនហ្នឹងគឺមិនបានចូលរួមដោះស្រាយឬក៏រកដំណោះស្រាយជូនបងប្អូនអឺនៅ Nagavel ទេ បើគាត់ប្រើចំណាត់ការខាត់ដៅហើយមានការចាប់តំណាងពលករអញ្ចឹងយកទៅដាក់គុកដាក់ច្បាប់ហើយថ្មីថ្មីនេះយើងឃើញមានប្រើលេសក្រោមរូបភាព COVID-19 ហ្នឹងចាប់អគុតតកឬគុតកម្មដែលគាត់កំពុងតែតវ៉ានឹងយកទៅពិនិត្យអីជាលេសមួយរបស់រដ្ឋាភិបាលព្យាយាមគិតវេះមិនព្រមមកចូលរួមដោះស្រាយ នៅក្នុងចំណុចនេះដែរខ្ញុំចង់ឲ្យលោកខមណាចូលរួមយោបល់បន្តិចពាក់ព័ន្ធនឹងបញ្ហាហ្នឹងតើអឺរដ្ឋាភិបាលគួរតែមានអដំណោះស្រាយរបៀបណាដើម្បីឲ្យស្របទៅតាមទិវនីតិរបស់ខ្លួន ក្នុងនាមអឺខ្លួនជាអ្នកមើលថែជាអ្នកយកចិត្តទុកដាក់ប្រជាពលរដ្ឋដូចអ្វីចែងនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាបាទសូមអញ្ជើញលោកខមណា ចូលរួមរបស់បាទអរគុណនៅនៅគេថាធានបတ်ទី2ចូលមករបៀបវរៈទី2នេះខ្ញុំតាមបានយកយ៉ាងយកទៅដាក់មែនតើតកតងទៅនឹងរឿងក្រុមហ៊ុន Nagavel Limited នេះគឺខ្ញុំចូលរួមលើកទឹកចិត្តដល់បុគ្គលិកកម្មករក៏ដូចជា សហជីពទាំងអស់ដែលគាត់បាន បន្តកិច្ចខិតខំប្រឹងប្រែងទាមទារសិទ្ធិសេរីភាពទៅទាមទារទៅលើការរំលោភពៀនចំពោះពួកគាត់អរិយកាលជាច្រើនឆ្នាំមកហើយរឿងការរំលោភពៀនចំពោះបុគ្គលិកកម្មករសហជីពហ្នឹងគឺរំលោភពៀនខ្លាំងណាស់ប៉ុន្តែវាអត់មានច្រកណាមួយចេញ ដើម្បីទាមទារតវ៉ាការដកបុគ្គលិកដកសហជីពហ្នឹងគឺដក តាមចិត្តនៅកន្លែងហ្នឹងហើយអត់មាននរណាទៅប្តឹងផ្ដាល់អីបានទេ ហើយយើងទាញមកដល់ពេលបច្ចុប្បន្នថ្មីថ្មីនេះ មានការផ្ទុះឡើងក្រោកឡើងតវ៉ាទាមទារពីបុគ្គលិកនាការវល់ប្រមាណជាង300នាក់បាទតំណាងជាង300នាក់ហ្នឹងមកចេញតវ៉ាទាមទារដើម្បីឲ្យពួកគាត់ចូលទៅធ្វើការងារវិញបើបើការងារវិញដោះស្រាយប្រាក់ខែអីជាដើមឡើងដល់ពួកគាត់ប៉ុន្តែយើងឃើញហើយ ថា នៅក្នុងទស្សនវិជ្ជានៃការធ្វើរបស់ពួកគាត់គឺគាត់ធ្វើល្អមែនទែន គាត់ធ្វើមានបច្ចេកទេសមានស្តង់ដាររបៀបព្រីប្រយមែនទេគួរឲ្យគេហៅថាគួរឲ្យយកជាគំរូតាមហើយគួរឲ្យគេហៅថាសិក្សារៀនសូត្រពីពីពួកគាត់ជាគំរូនៃគេហៅថាជាយុវជនដែលថាតស៊ូមតិដើម្បីសិទ្ធិសេរីភាពណាជាគំរូដែលយើង គួរសិក្សារៀនសូត្រពីពួកគាត់ប៉ុន្តែអ្វីដែលដែលហួសចិត្តដែលយើងមិនអាចទទួលយកបាន នៅក្នុងទស្សនវិជ្ជានៃការតវ៉ាទាមទាររបស់ពួកគាត់ប្រហែលជាង1ខែកន្លងផុតទៅតែដំណោះស្រាយគឺអត់មាន សូន្យដំណោះសួរតាមូលហេតុអីបានជាមិនមានដំណោះស្រាយព្រោះព្រោះយើងទាំងអស់គ្នាដឹងហើយថាវាអត់អាចដោះស្រាយបានទេដោយសារតែមកថាភាគហ៊ុនឬក៏ម្ចាស់ហ៊ុននៃក្រុមហ៊ុន Nagavel នឹងវាមានចំណែក គ្រួសារតកូលហ៊ុនមានគ្រួសារតកូលហ៊ុនក្នុងនោះឬក៏បើថាប្រធានក្រុមហ៊ុននឹងថាកែនឹងរកស៊ីដើម្បីបែងចែកប្រាក់ចំណេញនឹងឲ្យទៅតកូលហ៊ុនហ្នឹងក៏យើងអាចនិយាយបានរបៀបហ្នឹងដែរបានជាมันអាចដោះស្រាយបាន វាចំឆ្នាំងបាយតកូលហ៊ុនទៅហើយអញ្ចឹងរឿងអីទៅដោះស្រាយបានដោះស្រាយអត់បានទេតវ៉ាទៀមទានឹងមួយឆ្នាំក៏គ្មានដំណោះស្រាយដែរក៏គ្មានដំណោះស្រាយដែរ ដល់ហើយគេឃើញថាការតវ៉ាទាមទារនោះវាកាន់តែកាន់តែសកម្មឡើងសកម្មឡើងទោះបីជា ចាប់សហតំណាងកម្មករតំណាងសហជីពពួកគាត់មួយចំនួនតំណាងក្រុមពួកគាត់មួយចំនួនចូលទៅដាក់ពន្ធនាគារហើយក៏នៅតែមានការតវ៉ាទាមទារទេហើយឃើញរូបភាពជុំខុញនោះអាក្រក់លើសលើសពេលណាណាទាំងអស់ហើយលើសគេលើឯងជុំពិភពលោកនោះរឿងទៅទៅចាប់មនុស្សយកទៅកាហេតុធ្វើតេស្តកូវីដ ថាចាប់មនុស្សយកទៅធ្វើតេស្ត COVID បែរទៅជាយកមនុស្សនឹងយកទៅឃុំឃាំងណាឃុំឃាំងខុសនីតិវិធីខុសបែបបាត់បានវាផ្ទុយមករឿងអនុវត្តទៅលើប្រព័ន្ធសុខាភិបាលអនុវត្តទៅលើបច្ចេកទេសសុខាភិបាលនេះអត់មានអ្នកណាយក យកមនុស្សយកទៅឃុំឃាំងយកទៅដាក់ទោសទណ្ឌទេអត់មានទេលើពិភពលោកអត់មានទេបើពីនៃជាប្រាក់មាន បើថាយើងរំលោភបំពានទៅលើក៏ហៅយន្តការបាត់បញ្ជារបស់ក្រសួងសុខាភិបាលចឹងទៅ អានឹងមានមានការផាកវិន័យតែប៉ុណ្ណឹងទេ ប៉ុន្តែស្រុកយើងមិនត្រឹមតែផាកវិន័យទេថែមទាំងចាប់ពួកគាត់យកទៅដាក់គុកថែមទៀតឃើញបុគ្គលិកនាការមកនេះហើយគឺជាជារឿងចម្លែកមែនទេនឹងយើងអាចហៅមួយយ៉ាងទៀតថាជាមេដឹកនាំចម្លែកជាងគេមេដឹកនាំចម្លែកជាងគេនៅអាស៊ីអាគ្នេយ៍ហ្នឹងគឺលោកហ៊ុនសែនហ្នឹងចម្លែកមែនទេដែលដែលចាប់មនុស្សយកទៅដាក់គុកគ្រាន់តែអនុវត្តវិធានការសុខាភិបាលហ្នឹង វាជារឿងមួយដែលដែលផ្ទុយមែនតើតែយើងទាំងអស់គ្នាមិនអាចទទួលយកបានទេចំណុចនេះខ្ញុំអាចឲ្យសិទ្ធិនាមបែបនេះបាទសូមអរគុណបាទអរគុណលោកខមណាបាទពាក់ព័ន្ធនឹងបងប្អូនកម្មករនៅ Nagawal នេះខ្ញុំក៏ពិនិត្យឃើញរបបលោកហ៊ុនសែនកំពុងតែអនុវត្តអគេហៅថាស្តង់ដារ2ទី1 យើងឃើញថាពេលថ្មីថ្មីនេះនៅក្នុងប្រទេសកម្ពុជាយើងគឺឃើញមានរៀបចំពិធីកីឡាអឺបាល់ទាត់អីមួយយើងឃើញមានប្រជាពលរដ្ឋមានទេសនិកជនអីអញ្ជើញទៅទស្សនាអីរាប់ម៉ឺនអ្នកអីតែមិនត្រូវបានអឺរបបលោកហ៊ុនសែននឹងមានចំណាត់ការអី ព្រួយបារម្ភខ្វល់ខ្វាយភ័យខ្លាចពាក់ព័ន្ធនឹងជំងឺ Covid ឬ Omicron អីនេះហើយអាការចូលរួមទៅធ្វើទៅមើលកីឡាបាល់ហ្នឹងយើងឃើញថាមានការទៅអង្គុយឬក៏ទៅឆោតទស្សនាហ្នឹងគឺជុំគ្នាមែនទេណាចិត្តគ្នាមែនតើវាខុសពីអ្វីដែលបងប្អូនកម្មករនៅ Nagavel ហ្នឹងគាត់ធ្វើអាកតកម្ម គឺគាត់ដូចអ្វីដែលលោកខេមណាបានលើកឡើងហ្នឹងគឺគាត់រៀបចំតាមរបៀបគេហៅថាស្តង់ដាការពារសុវត្ថិភាពពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនឹងជំងឺ Covid ឬក៏ជំងឺអូមីក្រុងហ្នឹងគាត់មានការអង្គុយចន្លោះពីគ្នាពីប្រមាណសង់ទីម៉ែត្រទៅប្រមាណសង់ទីម៉ែត្រហើយគាត់មានពាក់ម៉ាស់ពាក់អីត្រឹមត្រូវការពារគ្រប់សពបែបយ៉ាង បើជារបបលោកហ៊ុនសែនហ្នឹងគាត់យល់ឡេះថាខ្លាចវាមានការរៀលរីករាលដាលឆ្លងនៅជំងឺអូមីក្រុងក៏ដូចជា COVID-10 អអ9ហ្នឹងបាទអាកន្លែងនេះហើយដែលខ្ញុំគិតថារបបលោកហ៊ុនសែនគាត់កំពុងតែអនុវត្តនៅយុទ្ធសាស្ត្រស្តង់ដារ2អញ្ចឹងដូចដូចថាអ្វីដែលរបបលោកហ៊ុនសែនគិតថា មិនចំណាញ់ដល់ការដឹកនាំអំណាចបានយូររបស់គាត់គឺគាត់ព្យាយាមធ្វើយ៉ាងម៉េចទប់ស្កាត់នៅក្នុងកោតកម្មរបស់បងប្អូនពលកកោតកនៅ Nagawal ហ្នឹងខ្ញុំមើលឃើញមាន3ចំណុចទី1គឺរបបលោកហ៊ុនសែនហ្នឹងដោយអ្វីដែលលោកខេមណាលើកឡើងហ្នឹងប្រហែលជាគាត់អាចមាន អតំណាក់តំណងក្នុងការរស់ស៊ីអីជាមួយក្រុមហ៊ុន Nagaver ហ្នឹងចឹងគាត់មានចេតនាកិច្ចវេះមិនព្រមដោះស្រាយជូនកម្មករយើង ទី2វាអាចនិយាយបានដែរថារបបលោកហ៊ុនសែនហ្នឹងគាត់ខ្វះខ្វះបទពិសោធន៍ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ យើងឃើញជាក់ស្ដែងរបបលោកហ៊ុនសែនគឺមិនដែលអឺរកដំណោះស្រាយអ្វីឲ្យវាមានសច្ចភាពយុត្តិធម៌ផ្ដល់ជូនប្រជាពលរដ្ឋឆ្លូតត្រង់បានទេគឺជាក់ស្ដែងអឺមិនថាតែមន្ត្រីថ្នាក់ទាបឬក៏អឺលោកហ៊ុនសែនផ្ទាល់គឺគាត់អសមត្ថភាពចាំនិយាយថាគាត់ខ្វះបទពិសោធន៍ក្នុងការដោះស្រាយរោគដំណោះស្រាយជូន ប្រជាពលរដ្ឋស្លូតត្រោះហើយមួយទៀតខ្ញុំគិតថាវាក៏ជាយុទ្ធសាស្ត្រដែរវាជាយុទ្ធសាស្ត្ររបស់របបក្រុងភ្នំពេញព្រោះគាត់ចង់ឲ្យអឺរបបគាត់ហ្នឹងជាពិសេសលោកហ៊ុនសែននិងក្រុមតកូលរបស់លោកហ៊ុនសែនហ្នឹងមានឱកាសកាន់អំណាចបានយូរអញ្ចឹងដើម្បីឲ្យមានឱកាសកាន់អំណាចបានយូរត្រូវតែព្យាយាមរឹតបន្តឹង អាកម្លាំងចលករដែលហ៊ានងើបឡើងអតវ៉ាទាមទាររកយុទ្ធធរទាមទារយកសិទ្ធិសេរីភាពហ្នឹងបើសិនជាគាត់បើកឱកាសឲ្យបងប្អូនពលករយើងគាត់មានឱកាសក្នុងការទាមទារយកសិទ្ធិសេរីភាពហើយបានជោគជ័យបានសម្រេចប្រហែលជារបបនេះគិតថាវានឹងមានបន្តទៅទៀតព្រោះភាពអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាហ្នឹងវាមានច្រើនអញ្ចឹងបើបើកឱកាសឲ្យអឺ តើបងប្អូនយើងគាត់តវ៉ាទាមទារសិទ្ធិសេរីភាពបានណាច្បាស់ជាមានមួយក្រុមពីរក្រុមបីក្រុមឬក៏10ក្រុមទៀតងើបឡើងតវ៉ាទាមទាររកសិទ្ធិសេរីភាពដែរអញ្ចឹងរបបលោកហ៊ុនសែនគាត់ខ្លាចគាត់ខ្លាចមិនដល់កាលណាប្រជាពលរដ្ឋខ្លាំងហ៊ុនសែនខ្លោចហើយអញ្ចឹងបានជារបបលោកហ៊ុនសែនព្យាយាមទប់ស្កាត់មិនមិនមិនមិនរកដំណោះស្រាយជូនដល់បងប្អូនយើងបាទ ពាក់ព័ន្ធនឹងបញ្ហាអឺបងប្អូនកម្មករនៅ Nagawal បុគ្គលិកនៅ Nagawal នេះដែរអឺមុននឹងយើងបញ្ចប់ទៅលើរបៀបវិរៈនេះខ្ញុំចង់ឲ្យអឺលោកខមណាបន្ថែមនៅអ្វីបន្តិចបន្តួចទៀតមុននឹងយើងបញ្ចប់របៀបវិរៈនេះបាទសូមគ្រប់ចេញបាទបាទបាទសូមអរគុណខ្ញុំចង់បន្ថែមនៅចំណុច2 ចំណុចទី1គឺចំណុចខ្វះហ្នឹងគឺលោកខ្លាំងបន្លាយគាត់ថាខ្វះអានៃបទពិសោធន៍ណែប៉ុន្តែចំពោះខ្ញុំខ្ញុំថាมันខ្វះទេបទពិសោធន៍ណែប៉ុន្តែហ៊ុនសែនខ្វះមួយយ៉ាងគឺខ្វះការទទួលខុសត្រូវខ្វះការទទួលខុសត្រូវហើយគិតគាត់គិតថា កាលណាបើគាត់ទទួលខុសត្រូវគឺគាត់អត់បានលុយទេពីនាការវល់ហ្នឹងរាប់លាន ក្នុងមួយឆ្នាំហ្នឹងគាត់អត់បានទេ អញ្ចឹងមកហើយ មានតែធ្វើជាខ្វះការទទួលខុសត្រូវនឹងតែម្ដងទៅហ្នឹងចំណុចទី1ហើយចំណុចទី2ការដែលប្រើប្រាស់វិធានការសុខាភិបាលយកមកគេថាចាត់ចងនៅបុគ្គលិកឬក៏ដំណាលសហជីពកម្មករ Nagavel ហ្នឹងយកទៅដាក់ពន្ធនាគារនេះវាជាការអនុវត្តផ្ទុយពីគេថាវិធានការសុខាភិបាលជាពិសេសវិធានការរបស់ អង្គការសុខភាពពិភពលោកដែលគេឲ្យប្រើរបៀបហ្នឹងឯងប្រើរូបភាពក្រូតគ្រឿនរបៀបហ្នឹងទេអ្វីដែលហ៊ុនសែនបានប្រើប្រាស់នៅក្នុងពេលកន្លងទៅហើយនៅពេលហើយនៅពេលដែល កំពុងប្រព្រឹត្តទៅហ្នឹងគឺជារូបភាពនយោបាយរូបភាពនយោបាយគឺគុណហ៊ុនសែនគាត់ចង់បង្ហាញថាគាត់បង្ក្រាបនាការវើលមួយ គឺ ឲ្យពិភពលោកក៏ដូចជាឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលដឹងថាគឺជាការបង្ក្រាបទូទាំងប្រទេសក៏របៀបនោះដែរខ្ញុំមើលឃើញចឹងគឺ បង្ក្រាបនេះគឺជាបើន័យថាដូច ពាក្យខ្មែរមួយថានិយាយថាបើថាអាកមនបន្លាយស្វាឬក៏សម្រាប់មួយគម្រាម100ច្រាមអានោះគឺគឺជារូបភាពនៃការគម្រាមកំហែងទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហ្នឹងណា ថាកុំចង់ក្រោកឡើងតវ៉ាទីទីអីណាកុំចង់តវ៉ាទីទីអីលទ្ធផលទាំងខុសគឺនៅព្រៃសរទាំងអស់អត់មានលើកលែងឲ្យអ្នកណាមួយទេហើយរូបភាពនេះ វានឹងចាក់អធិពលអាក្រក់ណារូបភាពនៃការតវ៉ានៅការវល់វាចាក់អធិពលដល់ក្រុមហ៊ុនរោងចក្រផ្សេងផ្សេងទៀតដែលគាត់ក៏រងគ្រោះដែរដោយសារតែថកែដោយសារតែក្រសួងមិនទទួលខុសត្រូវអីជាដើមហ្នឹងក៏គាត់រងគ្រោះដែរដល់ហើយតានាការវល់ទៀមទាបាន យុទ្ធធរប្រកាសជាក្រុមហ៊ុនរោងចក្រមួយចំនួនក៏ប្រោកឡើងទៀតទៀតតាបាទឡោះហើយនៅនាតាវ៉ាក៏ក្រោកកន្លែងផ្សេងក៏ក្រោកក្រោកទូទាំងប្រទេសហានិភ័យធំណាស់ហ៊ុនសែនមិនអាចគ្រប់គ្រងហានិភ័យនឹងបានទេឡោះហើយដើម្បីធានាបាននៅការរក្សាអំណាចការរក្សានៅការឱកាសនៃការគ្រប់គ្រងអំណាចក្រមអំណាចរបស់គាត់តទៅទៀតមានតែអនុវត្តវិធានការសុខាបាលយកគ្រឿងកូវីដនឹងយកមកដាក់ទៅដើម្បីចាប់ពួកគាត់ ពួកហ្នឹងយកទៅដាក់គុកដើម្បីគម្រាមនេះជារូបភាពគម្រាមសារគម្រាមមួយសម្រាប់មកថាព្រឹត្តិការណ៍នយោបាយក៏ដូចជាព្រឹត្តិការណ៍នៃការបោះឆ្នោតនៅថ្ងៃទី5ខែ6 2022ខាងមុខនេះក៏វាអាចមានណាយើងប្រើពាក្យអាចក៏វាអាច មានរូបភាពនឹងកើតឡើងផងដែរអានេះសូមសារនេះជាជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថាយើងត្រូវតែធ្វើយ៉ាងណា ការពារនៅលទ្ធផលឆ្នោតធ្វើយ៉ាងណា ចូលរួមនៅយុទ្ធនាការការបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នាធ្វើយ៉ាងណាចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នាអានឹងបានជាជាជោគជ័យសម្រាប់ពលរដ្ឋខ្មែររបស់យើងសូមអរគុណបាទអរគុណលោកខេមបណ្ណាមិញខ្ញុំឮលោកខេមបណ្ណា និយាយពាក់ព័ន្ធនឹងបញ្ហារោងចក្រឬក៏សហជីពមួយចំនួនថាមិនមែនមានដំណើរការវើលទេដែលមានបញ្ហាអយុត្តិធម៌អីចឹង តាមបណ្ដារោងចក្រឬសហជីពមួយចំនួនក៏មានបញ្ហានេះដែរពាក់ព័ន្ធនឹងបញ្ហានេះតើលោកខេមណាមានអ្វីចង់អំពាវនាវឬក៏ចង់ផ្ដាំផ្ញើទៅដល់អបងប្អូនកម្មករឬក៏បុគ្គលិកអីនៅតាមបណ្ដារោងចក្រនានាហ្នឹងឲ្យគាត់មកចូលរួមជួយ Nagavel ឬក៏មានអ្វីចង់ ណែនាំជាបទពិសោធន៍ដល់គាត់ខ្លះទេដើម្បីឲ្យនាការវើលនឹងទទួលបាននៅការចាប់អារម្មណ៍ឬក៏រកដំណោះស្រាយយ៉ាងពិតប្រាកដមួយពីរបបលោកហ៊ុនសែនជូនពួកគាត់បាទសូមចេញបាទបាទសូមអរគុណខ្ញុំសប្បាយចិត្តនៅអ្វីដែលបុគ្គលិកសហជីពនាការវើលក៏ដូចជាក៏ដូចជាកម្មករសហជីពនៅតាមគ្រឹះស្ថានអឺ ហេរញ្ញទៅស្ថានថាផ្សេងផ្សេងរោគចក្រភក្រាផ្សេងផ្សេងមួយចំនួនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលស្របតាមច្បាប់រដ្ឋធម្មនុញ្ញហើយក្រោកឡើងទៀមទាតវ៉ាដើម្បីសិទ្ធិសេរីភាពក៏ដូចជាយុត្តិធម៌សម្រាប់បងប្អូនរៀងៗខ្លួននោះវាជារឿងត្រឹមត្រូវហើយហើយសូមបញ្ជាក់ជំរាបថាដើម្បីឲ្យធានាបាននៅសេរីភាពយុត្តិធម៌ក៏ដូចជា ការការពារនៅគេហៅថាសិទ្ធិរបស់សហជីពសិទ្ធិរបស់កម្មករ ធានាបាននៅ ការទទួលខុសត្រូវពីថកែនយោជកនយោជិតផ្សេងផ្សេងនៅតាមគេថារោងចក្រសហគ្រាសទៅនៅទូទាំងប្រទេសនោះនោះស្រាប់តែបងប្អូនចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនជាពិសេសបងប្អូនគឺឈប់ភ័យខ្លាចណាឈប់ភ័យខ្លាចគឺសូមឲ្យអាការភ័យខ្លាចនឹងនៅឲ្យឆ្ងាយពីបងប្អូនគឺបងប្អូនត្រូវតែក្លាហានដូចជាបុគ្គលិក Nagavel សហជីព Nagavel គឺគាត់បង្ហាញនៅភាពក្លាហានមិនមែនក្លាហានទៅដើម្បីបំពេញសិទ្ធិ បំពេញច្បាប់នោះទេក្លាហានក្នុងភាពស្របច្បាប់គឺគាត់និយាយអ្វីក៏ដោយគឺយកច្បាប់យកមកនិយាយអះអាងយកច្បាប់យកហេតុផលយកមកនិយាយដើម្បីការពារខ្លួនដើម្បីការពារចង់បានលើសិទ្ធិសេរីភាពរបស់ពួកគេផ្សេងៗចំណុចនេះហើយដែលជាកហេតុជាមេរៀនមួយល្អសម្រាប់កហេតុថាយុវជន សម័យទំនើបរបស់យើងយើងគួរតែសិក្សារៀនសូត្រហើយជាចុងក្រោយក៏សូមប្រាំផ្ញើថាគឺ សូមឲ្យប្រជាពលរដ្ឋខ្មែរសូមឲ្យបុគ្គលិកវេហជីពកម្មករទាំងអស់គ្នាណាសូមថាប្រើប្រាស់ពេលវេលាដ៏មានតម្លៃនៅពេលដ៏ខ្លីខាងមុខនេះគឺសូមបងប្អូនចូលរួមបើគេថាចូលរួមក្នុង អាជីវភាពនយោបាយតស៊ូមតិតាមបែបផ្លូវនយោបាយគឺចូលរួមបោះឆ្នោតមិនមែនទៅឲ្យទៅធ្វើនយោបាយតំណាងបកតំណាងអឺអីនោះទេគឺចូលរួមបោះឆ្នោតទាំងអស់គ្នាគឺមានតែការបោះឆ្នោតទេដែលធ្វើ ឲ្យបងប្អូនទៀមទាបាននៅសិទ្ធិសេរីភាពយុត្តិធម៌ត្រឹមត្រូវអញ្ចឹងគឺសូមបងប្អូនចូលរួមណានៅក្នុងអាជីវភាពនយោបាយទាំងអស់គ្នាសូមឲ្យការជិះចាប់ទាំងឡាយរបស់បងប្អូន សូមឲ្យបងប្អូនដែលទទួលរងគ្រោះនៅភាពអយុត្តិធម៌ផ្សេងផ្សេងនៅក្នុងវិស័យការងារក្តីវិស័យសំណង់ឬក៏វិស័យផ្សេងផ្សេង ទូទាំងប្រទេសហ្នឹងគឺសូមបងប្អូន ប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីទាមទារសិទ្ធិសេរីភាពយុត្តិធម៌របស់ខ្លួនតាមរយៈនៃចលឹកឆ្នោតដែលបងប្អូន បោះចោលបោះចូលក្នុងហឹបច្រោបនោះផងដែរសូមអរគុណបាទអរគុណលោកខេមណាបាទអឺខ្ញុំក៏សូមអំពាវនាវជាតិនៅកាណាដាសូមអំពាវនាវដល់បងប្អូនអឺបុគ្គលិកគ្រប់បណ្ដារោងចក្រសហគ្រាសទាំងអស់ដែលគាត់កំពុងតែរងភាពអយុត្តិធម៌ក៏អ្នកខ្លះក៏មិនទាន់រងភាពអយុត្តិធម៌ហ្នឹងសូមឲ្យយើងចេះរួមសាមគ្គីគ្នា យើងកុំឲ្យឃើញ Naga World កំពុងតែរោមទុកហើយយើងកុំឆក់អោបដៃមើលព្រោះអ្វីដែលជាភាពអយុត្តិធម៌នេះបើសិនតែយើងមិនចូលរួមសហការទាំងអស់គ្នាដើម្បីទាមទារយកយុត្តិធម៌មកឲ្យគ្នាយើងទេក្នុងនាមជាយើងជាបុគ្គលិកជាបុគ្គលិកសហជីពឯដូចគ្នាហ្នឹងអាអំពើអយុត្តិធម៌នេះវាកាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃវាអាចនឹងប៉ះពាល់ដល់បណ្ដា រោងចក្រឬក៏សហជីពអីមួយចំនួនទៀតអញ្ចឹងនៅក្នុងឱកាសនេះដោយសារ Nagawel គាត់កំពុងតែអគេថាកំពុងតែតតាំងតាមផ្លូវស្របតាមផ្លូវច្បាប់នឹងយ៉ាងស្វិតស្វាញយ៉ាងសកម្មអញ្ចឹងដើម្បីឲ្យទទួលបានលទ្ធផលល្អដើម្បីឲ្យទទួលបានការចាប់អារម្មណ៍ឲ្យឲ្យទទួលបាននៅការដាក់សម្ពាធដ៏ធំមួយទៅដល់របបហ៊ុនសែន បង្ខំឲ្យរបបលហ៊ុនហ៊ុនសែនចូលមកដោះស្រាយជូនបងប្អូននៅ Nagawal វាទាមទារឲ្យបងប្អូននៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួនហ្នឹងមកសហការគ្នាចេះរួមគ្នាចេះរួមគ្នាដើម្បីទាមទារយកអ្វីដែលជាភាពត្រឹមត្រូវអ្វីដែលជាសិទ្ធិសេរីភាពរបស់យើងកុំឲ្យយើងឃើញអាគាត់កំពុងតែមានទុកមានបញ្ហាហើយយើងឆោអបដៃតកាលណាយើងឆោអបដៃដល់ពេលដល់យើងមានទុកគេឆោអបដៃវិញអាហ្នឹង អាភាពជោគជ័យរបស់យើងនឹងវាវានៅតែមិនទទួលបានភាពជោគជ័យទេព្រោះតកាលណារបបផ្ដាច់ការតកាលណាគ្នាយើងតិចគឺគេអាចធ្វើបាបយើងបានប៉ុន្តែបើយើងចូលរួមដោយគ្នាច្រើនខ្ញុំជឿថារបបលោកហ៊ុនសែននឹងដកថយរកព្យាយាមរកដំណោះស្រាយជូនបងប្អូនយើងទាំងអស់គ្នាហើយបាទហើយមួយទៀតដែរពាក់ព័ន្ធនឹង អំពើអយុត្តិធម៌ទាំងអស់ហ្នឹងនៅក្នុងប្រទេសកម្ពុជា យើងអាចដោះស្រាយបានតលតែពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលខុសត្រូវទៅលើវាសនាកម្ពុជាទាំងអស់មិនចូលតែខ្ញុំចូលតែបងលោកខមណាចូលតែថ្នាក់ដឹកនាំប្រជាជាតិបើចំនួនទៀតទៅដោះស្រាយបញ្ហាខ្មែរបានទេអត់ទេ តែកាលណាកម្លាំងយើងតិចគឺយើងមិនងាយទៅធ្វើអីរបបផ្ដាច់ការបានទេតើតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ទាំងអ្នកមានទាំងអ្នកក្រទាំងអស់ចូលរួមទាំងអស់ហើយចូលរួមនឹងយើងមិនមែនទៅចូលរួមដើម្បីទៅផ្ដួលរំលំរដ្ឋាភិបាលទៅអីណាអត់ទេគឺចូលរួមតាមអ្វីដែលលោកខមណាបានអំពាវនាវមកហ្នឹងគឺចូលរួមតាមរយៈការបោះឆ្នោត តែកាលណាយើងមានកម្លាំងច្រើនយើងទៅចូលរួមបោះឆ្នោតឲ្យបានច្រើនហើយលទ្ធផលឆ្នោតឈ្នះអអក្រាក់បាក់ប្រជាជនគឺយើងអាចដូររបបលោកហ៊ុនសែនបានហើយអញ្ចឹងបើយើងចង់ទទួលបាននៅយុទ្ធធម៌ទាំងអស់គ្នាយើងចង់ទទួលបាននៅសិទ្ធិសេរីភាពជាអសំខាន់គឺដល់ ក្មេងៗចំនួនក្រោយ ជាកូនជាចៅរបស់យើងទាំងអស់គ្នាតលតែយើងព្យាយាមចូលរួមទាំងអស់គ្នាដោយអ្វីដែលលោកខឹមកណាបាននិយាយចឹងថាមិនពីវនាវឲ្យបងប្អូនទៅធ្វើជាតំណាងគណៈបកនយោបាយទេបើបងប្អូនអាចមានពេលវេលាអាចទៅចូលរួមបាននឹងកាន់តែល្អមែនទេប៉ុន្តែបើ ចូលរួមសម្រាប់វាសនាប្រទេសជាតិតាមរយៈការបោះឆ្នោតហើយការបោះឆ្នោតនេះយើងដាច់ខាតត្រូវតែចូលរួមបោះឆ្នោតទាំងអស់នេះព្រោះវាជាកតាបកិច្ចជាកតាបកិច្ចរបស់យើងទាំងអស់គ្នាហើយបើយើងស្អប់ហ៊ុនសែនយើងកំបោះឲ្យហ៊ុនសែនទៅណាហើយយើងមើលទៅគណៈបកនយោបាយណាដែលគាត់មានឆន្ទៈពិតប្រកបណាអាចដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋខ្មែរបាននៅឈរចំហជាមួយនឹងប្រជាពលរដ្ឋខ្មែរបានយើងបោះឆ្នោតឲ្យគណៈបកហ្នឹងទៅហើយឆ្នាំ2022នេះល្អមែនទែនខ្ញុំនៅតែប្រកាន់ចំហមួយចឹងខ្ញុំសូមនិយាយឲ្យច្បាស់បើខ្ញុំបាននិយាយពីរដងហើយនៅតាមការ live ខ្ញុំថាបើពេលនេះខ្ញុំមានឱកាសនៅក្នុងប្រទេសកម្ពុជាខ្ញុំមានឱកាសទៅចូលរួមថាធ្វើនយោបាយជាមួយនឹងពុកម៉ែបងប្អូនបានខ្ញុំនឹងទៅចូលរួមធ្វើនយោបាយជាមួយគណៈបកភ្លឹងទី អាននិយាយឲ្យច្បាស់ព្រោះគណៈបកលើកទៀនដឹកខ្ញុំធ្លាប់និយាយឲ្យធ្លាប់និយាយទៀតខ្ញុំធ្វើនយោបាយចាប់ដើមដំបូងឡើងគឺចូលជាមួយនឹងគណៈបកដែលមាន logo ដើមទៀនហ្នឹងគឺគណៈបកសំស៊ីហើយឥឡូវនេះគណៈបកលើកទៀនកំពុងតែធ្វើសកម្មភាពនយោបាយនៅក្នុងស្រុកខ្មែរបើមិនខ្ញុំមានឱកាសទៅចូលរួមបានខ្ញុំនឹងចូលរួមជាមួយនឹងគណៈបកលើកទៀនព្រោះអានោះវាជាគេហៅថាជាពូជរបស់ខ្ញុំពូជរបស់ខ្ញុំខ្ញុំត្រូវតែទៅចូលរួមធ្វើសកម្មភាព ហើយគណៈបកលើកទីនេះជាឆន្ទៈមួយដែលដកស្រង់មកពីយុទ្ធសាស្ត្រនយោបាយគណៈបកសំនឹងស៊ីទាំងអស់វវាអត់មានអីខុសទេគ្រាន់តែខុសពីឈ្មោះសំនឹងស៊ីមកភ្លើងទៀតតែគណៈបកនឹងនិមិត្តសញ្ញានៅដដែលដោយសារយើងអត់ចង់លោកធានសំស៊ីអត់ចង់ប្រើឈ្មោះបុគ្គលណាហើយពីលើកមុនប្រើឈ្មោះបុគ្គលដោយសារវាមានអាបុគ្គលចោលតាមលួចដល់អញ្ចឹងទៅឥឡូវនេះយើងដូរពីសំស៊ីមកភ្លើងទៀតវិញអញ្ចឹង អាឆន្ទៈដើមរបស់គណៈបកអភ្លើងទៀនហ្នឹងវាចេញមកពីគណៈបកសំរងស៊ីទាំងអស់ហ្នឹងអញ្ចឹងដូចខ្ញុំបកាប៉ុន្តែពេលនេះខ្ញុំមិនអាចមានឱកាសទៅចូលរួមអឺធ្វើការងារនៅនៅក្នុងស្រុកបានហើយខ្ញុំមិនដោយសារខ្ញុំមិនអាចមានឱកាសទៅចូលជាសមាជិកអីគណៈបកលើទៀតបានទេខ្ញុំនៅតែចំហច្បាស់របស់ជាមួយនឹងសង្គ្រោះជាតិ គ្រាន់តែអ្វីដែលជាការលើកឡើងរបស់ខ្ញុំនឹងគឺថាបើសិនជាខ្ញុំមានឱកាសខ្ញុំនៅក្នុងស្រុកខ្ញុំនឹងទៅចូលរួមជាមួយភ្លើងទៀនពោះគណៈប្រាក់ភ្លើងទៀនគឺជាក្តីសង្ឃឹមណារបស់ពលរដ្ឋខ្មែរបន្ទាប់ពីគណៈបាក់របស់ជាតិអាហ្នឹងឲ្យច្បាស់ទាំងអស់គ្នាណាហើយខ្ញុំមានអារម្មណ៍មួយលោកខមណាដោយសារខ្ញុំក៏ជាអ្នកនយោបាយដែរហើយខ្ញុំធ្លាប់ប្រលោក សកម្មភាពនយោបាយយ៉ាងស្វិតស្វាញជាមួយនឹងគណៈបកប្រឆាំង10ឆ្នាំជាងហើយពេលនេះខ្ញុំនៅអសត់ដែរពេលខ្លះទៅខ្ញុំបើក Facebook មើលឃើញអសកម្មភាពបងប្អូនយើងគាត់ចោះទៅមូលដ្ឋានហើយគាត់ទៅលើកផ្លាលើកអីខ្ញុំមានអារម្មណ៍ក្តុកក្តួលក្នុងចិត្តមែនខ្ញុំថាគឺថាវានៅអត់នឹងលោកមានអារម្មណ៍ថានឹកសម័យឃើញអាអាស្ពី អាអាសេរីក្រោយនេះអាសេរីក្រោយឆ្នាំ2012អឆ្នាំ2013ឆ្នាំ2017នេះគឺសេរីយើងមានអា speaker តូចតូចណាពេលចុះទៅណាស្ពីអីណាទៅអាឃោសនាខ្ញុំសម័យនឹកឃើញហើយមានអារម្មណ៍ថាចង់ទៅចូលរួមមែនទេប៉ុន្តែយើងមិនមានឱកាសទៅចូលរួមចុះខ្ញុំចង់ដឹងពីឆន្ទៈ ចង់ដឹងពីយោបល់របស់លោកខេមណាមើលតើលោកខេមណាមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះបញ្ហានយោបាយគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាឬមួយក៏មានចិត្តដូចខ្ញុំដែរបាទខ្ញុំចង់ឲ្យបង្ហាញជូនប្រិយមិត្តទស្សនិកចំណាប់អារម្មណ៍របស់ខ្ញុំខ្ញុំមើលឃើញថាគេហៅថាគណៈបកដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះនៅកម្ពុជាដំបូងបំផុតនឹងក្រោយពី គេថាហ្វុនស៊ីប៉ិចត្រូវបានរលរលាយទៅរលំរលាយខ្លួនទៅគឺមានតែគណៈបកសំរស៊ីគណៈបកជាតិខ្មែរគណៈបកសំរស៊ីនឹងឯងដែលមានលោកធានសំរស៊ីជាស្ថាបនិកពីអតីតកាលណាគឺគណៈបកនឹងឲ្យតំណាងឲ្យលទ្ធិជាតិតៃនៅកម្ពុជាហើយខ្ញុំក៏មើលឃើញមិនខុសពីបងប្អូនប្រហែលដែរហើយឃើញហើយខ្ញុំតាមដានពេលដែលខ្ញុំរៀន នៅជាប្រសងរៀនឋានៈអានឹងថាបរិញ្ញាបត្រអីឋានៈអនុបណ្ឌិត អីគឺខ្ញុំក៏ពេលនោះកំពុងតែចាប់អារម្មណ៍មែនទេនៅរឿងជាភាពនយោបាយនៃគណៈបកប្រឆាំងហ្នឹងគណៈបកប្រឆាំងដ៏ធំគណៈបកប្រឆាំងដ៏ពិតប្រាកដគឺគណៈបកសំរងស៊ីឬក៏គណៈបកភ្លើងទៀនសម័យនេះ ហើយខ្ញុំមែនតើទៅខ្ញុំក៏ជាសកម្មជនរបស់គណៈបកភ្លើងទៀននឹងរូបជាសមាជិកមួយរូបខ្ញុំតាំងពីឆ្នាំ2000ជាងហ្នឹង សមាជិកមួយរូបប៉ុន្តែមនុស្សភាគច្រើនហើយដែលអត់ស្គាល់ខ្ញុំចេតនាទេខ្ញុំមិនចូលចិត្តនិយាយលាតត្រដាងជាសាធារណៈទេតែ ពេលនេះដោយសារតែលោកខ្លាំងបន្លាយបានសួរហើយខ្ញុំក៏បានបង្ហាប់ទៅហើយខ្ញុំពេញចិត្តនៅក្នុងបេះដូងរបស់ខ្ញុំហើយខ្ញុំ និយាយរបៀបនេះមិនមែនតែខ្ញុំស្វាគមន៍ទទួលយកតែគណៈបកប្រជាធិបតេយ្យភ្លើងទៀនមួយទេឲ្យគណៈបកណាក៏ដោយឲ្យ តែប្រជាធិបតេយ្យពិតប្រាកដ ច្បាស់លាស់មានគោលដៅតែមួយគឺដើម្បីផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការខ្ញុំគ្រប់ត្រខ្ញុំស្រឡាញ់ពីចឹងណាប៉ុន្តែបើគណៈបកណាដែលដើរងាកពីកន្លងនៃនៃលទ្ធិជាតិតៃកន្លងនៃនៃគោលដៅដើម្បីផ្លាស់ប្ដូរហ្នឹងគឺខ្ញុំមិនមិនមានចំណាប់អារម្មណ៍ទេមិនមានចំណាប់ចំពោះខ្ញុំដល់ហើយសារពីជាច្រើនខ្ញុំតែងតែផ្ញើទៅកាន់ជនជាតិខ្មែរយើងទាំងអស់គ្នាហ្នឹងថាសូមឲ្យចេះមើលពីគេហៅថាពីនយោបាយ ចេះមើលពីគូប្រកួតរបស់ខ្លួនចេះមើលពីកីឡាករដែលទៅឡើងប្រកួតពួកយើងដឹងថាកីឡាករដ៏សំខាន់សំខាន់ដែលឡើងប្រកួតហើយល្បីគេស្រែកហូពេញគេហៅថាទីលានប្រកួតនោះគឺមានតែកីឡាករដែលមកពីគណៈបកប្រជាជនគឺហ៊ុនសែនហ្នឹងហើយនឹងកីឡាកីឡាករដែលមកពីគណៈបកប្រឆាំងគឺលោកប្រធានសេដ្ឋីសំរសៀនឃើញមានតែពៀវពោលពីហ្នឹងទេគឺខាងអ្នកប្រជាធិបតេយ្យហើយនឹងគណៈបកកណ្ដាលហ្នឹងហើយមើលក្រៅពីហ្នឹងទេ គ្រាន់តែគេថាគណៈបកដែលគាត់បង្កើតឡើងមួយដែលយើងមើលឃើញថាអឺនៅ ក្នុងគណៈបកប្រជាធិបតេយ្យដែរប៉ុន្តែគោលដៅនៃការរក្សាបានដើរឆ្ពោះទៅរកប្រជាធិបតេយ្យឬគោលដៅនៃការផ្លាស់ប្ដូរនោះវាហាក់បីដូចជាមិនមិនច្បាស់លាស់អាមិនច្បាស់លាស់នឹងហើយដែលជាគោលជាកត្តាដ៏សំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋនឹងពិចារណាពិចារណាថាតើគូបោះឆ្នោតនៅគណៈបកណាដែលមានគោលដៅច្បាស់លាស់ ហើយគួរតែមិនបោះឆ្នោតឲ្យគណៈបកណាដែលមិនមិនមិនមានគោលដៅច្បាស់លាស់អានេះគាត់គាត់បានពិចារណាគាត់បានមើលឃើញច្បាស់លាស់ណាស់ដល់ហើយសូមបងប្អូនជនជាតិខ្មែរទាំងអស់គ្នាឱកាសពេលវេលានឹងវាវាតិចណាស់ពេលវេលា ជាមាសប្រាក់ពេលវេលាជាអាយុជីវិតរបស់ជាតិយើងនឹងហើយសូមបងប្អូនប្រើប្រាស់ពេលវេលានោះឲ្យមានសក្តានុពលពេលវេលានោះឲ្យមានតម្លៃហើយពេលវេលានោះដើម្បី ដើម្បីស្រោចស្រង់ដើម្បីសង្គ្រោះជាតិមាតុភូមិរបស់យើងហើយក៏ជាឱកាសដែលយើងបានទៅបំរើ ការពារជាតិមាតុភូមិរបស់យើងគឺមានតែយើងចាប់ពេលវេលានឹងប្រើប្រាស់ឲ្យមានថាសក្តានុពលឲ្យមែនតែនហើយយើងដឹងហើយថាគណៈបកភ្លើងទៀននឹងគ្រាន់តែ ជាគ្រឹះជាគ្រឹះមូលដ្ឋានគ្រឹះឬក៏ជាស្ពានដើម្បីដើរទៅកាន់សង្គ្រោះជាតិពិតប្រាកដរបស់យើងនោះ គឺមានតែយើងទាំងអស់គ្នាចូលរួមណាចូលរួមជាមួយនឹងគណៈបព្វជិតតៃពិតប្រកបទៅសង្ឃឹមថាបងប្អូនអាចនឹងគេថាទទួលបាននៅពលឺនៃយុទ្ធធរដល់ពិតប្រកបថាទៀមទាបាននៅសិទ្ធិសេរីភាពដល់ពិតប្រកបហ្នឹងគឺមានតែតាមតាមរយៈគណៈបព្វជិតតៃពិតប្រកបហ្នឹងហើយសង្ឃឹមថាបងប្អូនភាគច្រើនក៏មិនខុសពីខ្ញុំគណៈខ្ញុំបាទដែរហើយមិនខុសពីលោកខ្លាំងបន្លាយខ្មែរដែរបាទសូមអរគុណបាទបាទ អរគុណលោកខាំណាហើយអឺលោកបានអឺឃ្លាតឆ្ងាយពីបធរប្រមាណ7មួយខែឬ2ខែហើយបាននៅតែប្រើភាសាប្រសំភាសានៅជាមួយបធរយូរពេកអញ្ចឹងទៅធ្លាប់មិនតន់សមនឹងភាសាប្រសក់បាទខ្ញុំចង់បន្ថែមបន្តិច ទៅលើពុកម៉ែបងប្អូនដែលកំពុងតែចូលរួមតាមដានទស្សនាទាំងអស់គ្នាបាទបើសិនជាយើងចាប់អារម្មណ៍មែនបើសិនយើងទាំងអស់គ្នាក្នុងនាមយើងជាកូនខ្មែរឈាមខ្មែរបេះដូងជាខ្មែរយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីអប្រទេសជាតិរបស់យើងហើយយើងចូលរួមហ្នឹងគឺចូលតាមចូលរួមតាមរយៈអនយោបាយហ្នឹងឯងព្រោះនៅប្រទេសកម្ពុជាយើងអ បាទនីតិវិធីដែលយើងអាចផ្លាស់ប្ដូរអ្នកដឹកនាំបានគឺការបោះឆ្នោតហើយបើយើងមិនចូលរួមតាមរយៈនយោបាយយើងធ្វើមិនទៅផ្លាស់ប្ដូរអ្នកដឹកនាំបានណាអញ្ចឹងសូមឲ្យបងប្អូនចូលរួមជាមួយនឹងនយោបាយទាំងអស់គ្នាហើយចូលរួមជាមួយនយោបាយហ្នឹងមិនមែនបង្ខំឲ្យបងប្អូនទៅចូលរួមធ្វើជាថ្នាក់ដឹកនាំធ្វើជាបេក្ខភាពស្អីទៅចូលរួមតាមអ្វីដែលយើងអាចធ្វើទៅបានប៉ុន្តែតែខាតត្រូវទៅចូលរួម បើយើងអាចទៅឆោតជាបេក្ខភាពចូលរួមធ្វើជាថ្នាក់ដឹកនាំនយោបាយបានយើងត្រូវតែចូលរួមប៉ុន្តែបើយើងអើវល់ថាយើងនឹងមិនទេអីចឹងយើងអាចដាច់ខាតនឹងត្រូវតែទៅចូលរួមបោះឆ្នោតហើយចូលរួមហ្នឹងវាមានពីរសំខាន់សំខាន់ដែលខ្ញុំចង់រំលឹកទៅដល់បងប្អូនទាំងអស់គ្នាមានពីរចំណុចសំខាន់ណាស់ទី1បើយើងចូលរួមដើម្បីចង់ផ្លាស់ប្ដូរ មេដឹកនាំជាផ្សេងផ្លាស់ប្ដូរលោកហ៊ុនសែននៅក្នុងប្រទេសកម្ពុជាអញ្ចឹងតើតើយើងមើលពីចំណុចចំណុចទី1យើងសម្លឹងទៅមើលពេលវេលាដោយអ្វីដែល លោកខេមណានិយាយពេលវេលា សម្រាប់សង្គ្រោះប្រទេសជាតិយើងមាននៅរយៈពេលខ្លីណាស់ណាបើសិនជាបងប្អូនមិនព្យាយាមចូលរួមទាំងអស់គ្នាទេយើងហួសពេលនឹងគេហៅថាសង្គ្រោះប្រទេសជាតិយើងឲ្យទាន់ពេលវេលាព្រោះ ដូចខ្ញុំតែងតែនិយាយពីខាងដើមមកអញ្ចឹងថាពេលនេះហ៊ុនសែនគាត់ជាខ្មែរគាត់ដឹកនាំជាតិគាត់ធ្វើឲ្យជាតិលិចលង់គាត់ធ្វើបាបប្រជាពលរដ្ឋខ្មែរគ្រប់សពបែបយ៉ាងគ្រប់ទម្រង់ទាំងអស់ឲ្យចុះបើសិនជាយើងទុកឱកាសឲ្យហ៊ុនសែននេះគាត់អឺតែងតាំងអ្នកណាម្នាក់មកធ្វើដឹកនាំរដ្ឋជំនួសគាត់ហើយដោយយើងមិនច្បាស់ថាអ្នកនោះជាអ្នកណាផង ជាខ្មែរឬជាបរទេសឈ្លានពានផងអញ្ចឹងឱកាសនៃការបំផ្លិចបំផ្លាញប្រទេសជាតិយើងនឹងវាវានៅអាសពថាសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាយើងមើលតែពេលវេលាគឺពេលវេលាវានៅខ្លីណាស់ដែលពេលវេលាដែលយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីប្រជាជាតិយើងទី2គឺយើងសម្លឹងទៅមើលទៅមើលលើឱកាសឱកាសនៃការប្រាស្រ័យឥឡូវនៅក្នុងប្រទេសកម្ពុជា អត់ពីគណៈបកសង្គ្រោះជាតិទៅសួរថាតើគណៈបកណាដែលយើងអាចនាំគ្នាទៅចូលរួមហើយទៅផ្លាស់ប្ដូរហ៊ុនសែនបាទយើងក៏លេខមើលនយោបាយទាំងអស់ហ្នឹងប្រមាណគណៈបកហ្នឹងហើយបើខ្ញុំមើលមិនខុសទេមានតែគណៈបកភ្លើងទៀនទេគណៈបកភ្លើងទៀនមកដល់ថ្ងៃនេះគណៈបកភ្លើងទៀនមានរចនាសម្ព័ន្ធស្ទើរតែ100%ទូទាំងប្រជាជាតិកម្ពុជាអញ្ចឹង យើងមើលឱកាសឱកាសរបស់គណៈបកលើកទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នានាំគ្នាចូលរួមតែបន្តិចយើងនឹងអាចដោះស្រាយបញ្ហាជាតិយើងបានយើងនឹងអាចផ្លាស់ប្ដូរហ៊ុនសែនបានហើយយើងអត់បាច់ប្រើពេលវេលាយូរទេប៉ុន្តែបើសិនជាបងប្អូនជ្រើសរើសណានយោបាយគណៈបកនយោបាយកោបងប្អូនត្រូវពេលវេលាប្រើពេលវេលាយូរហើយយើងខ្ញុំថាប្រហែលជាមិនអាចមានឱកាស ស្ដារប្រទេសជាតិយើងទេដោយសារអឺយើងដឹងហើយអ្នកនយោបាយខ្មែរយើងអឺមួយចំនួនគាត់អឺធ្វើនយោបាយអឺដើម្បីតែអឺលៀបសការៈខ្លួនឯងណាណាมันបានគិតពីផលប្រយោជន៍ប្រទេសជាតិมันបានផុតពីมันបានគិតពីផលប្រយោជន៍ប្រជាពលរដ្ឋផងណាគាត់ធ្វើនយោបាយសងំទៅសុខណា គាត់ធ្វើនយោបាយទៅតាមអ្វីដែលហ៊ុនសែនពជាហ៊ុនសែនប្រាប់អញ្ចឹងបើសិនតែបងប្អូនទៅជ្រើសរើសមេដឹកនាំរបៀបនឹងមកដឹកនាំបងប្អូនយើងអត់មានឱកាសដើម្បីដោះស្រាយបញ្ហាជាតិយើងឲ្យអឺឃ្លាតឆ្ងាយពីរបបលោកហ៊ុនសែនដឹកនាំទេបាទអញ្ចឹងខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនចូលរួមជាមួយនឹងនយោបាយហើយ ជាមួយនឹងគណៈបកណាដែលបងប្អូនគិតថាមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការផ្លាស់ប្ដូរលោកហ៊ុនសែនបាននៅក្នុងឱកាសឆាប់ឆាប់ណាបើមិនតែយើងពជាពេលនេះអត់បានទេបងប្អូនឬប្រទេសជាតិយើងគ្រោះបីណាបាទខ្ញុំសូមចូលរួមតែប៉ុណ្ណឹងហើយនៅមានមួយចំណុចទៀតមិនទាន់ចប់ទេពាក់ព័ន្ធនឹងរឿងថ្មីថ្មីហើយរឿងនេះខ្ញុំជឿថាអឺលោកខមណាប្រហែលជា មានការចាប់អារម្មណ៍បន្តិចខ្ញុំចង់ឲ្យលោកខេមណាជួយអឺបង្ហាញជំហរឬធ្វើការបញ្ជាក់បន្តិចមើលពាក់ព័ន្ធនឹងឃើញបងប្អូនយើងមួយចំនួនណាយើងឃើញតាមបណ្ដាញសង្គម Facebook ណាបើប្រហែលមួយថ្ងៃពីរថ្ងៃនេះគឺឃើញបងប្អូនយើងមួយចំនួននឹងដែលគាត់បានមករស់នៅប្រទេសសេរីហើយគាត់មានលទ្ធភាពគ្រប់គ្រាន់ហើយ ហូបចុកគ្រប់គ្រាន់ហើយប៉ុន្តែគាត់នៅតែមានឆន្ទៈមួយទៅគ្រប់គ្រងរបបកុម្មុយនីសផ្ដាច់ការនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនហើយអានីតិវិធីដែលធ្វើនឹងយើងឃើញដូចជាវាការខុសស្តង់ដារចឹងខ្ញុំចង់ឲ្យលោកខេមណាជួយគាត់ថាជួយពយល់គាត់តិចជួយប្រាប់ផ្លូវគាត់តិចមើលតើថ្ងៃក្រោយគួរតែគាត់ធ្វើយ៉ាងម៉េចដើម្បីវាត្រូវស្តង់ដារអ្នកប្រជាធិបតេយ្យបាទសូមអញ្ជើញ បាទបាទសូមអរគុណចំពោះខ្ញុំក៏គេហៅថាជាជាមនុស្សមួយរូបដែលតែងតែសកម្មចូលរួមក្នុងការតស៊ូមតិនៅក្រៅប្រទេសនៅអឺរ៉ុបនេះហើយនឹងជាមួយបងប្អូនខ្មែរជាច្រើនរូបទៀតខ្ញុំទៅចូលរួមបដកម្មប្រឆាំងហ៊ុនសែននៅបេលសិកនៅសណែវនៅអីខ្ញុំដូចអត់ដែលបដូរគោលដៅ គ្រូគ្រូដើមការធ្វើទេហើយខ្ញុំអត់ព្រោះខ្ញុំអត់ដែលធ្វើពីចម្ងាយទេនិយាយតាមទៅខ្ញុំអត់ដែលធ្វើពីចម្ងាយទេគឺទៅធ្វើគោលដៅថាហ៊ុនសែនទៅបេលសិកទៅគេថាសុភាអឺរ៉ុបទៅធ្វើនៅមុខសុភាអឺរ៉ុបនោះបាទហ៊ុនសែនមកប្រជុំនៅនៅទីក្រុងសឺណែវកន្លែងអង្គការសហប្រជាជាតិនោះគឺធ្វើនៅមុខអង្គការសហប្រជាជាតិនោះទៅមកដូចអត់ដែលអត់ដែលធ្វើដូចរបៀបដែល គាត់ថាបពពួកគណៈបកប្រជាជនមួយចំនួនដែលដែលបានបញ្ជូនគ្នាពីពីស្រុកខ្មែរមកឬក៏អ្នករស់នៅក្រៅប្រទេសនឹងជាគ្រួសារអមយថោងរបស់ទូតពួកឬក៏ពួកអគ្គកុងស៊ុលឬក៏គ្រួសារគណៈបកប្រជាជនមួយចំនួនហ្នឹងគឺកេនគ្នាទៅដើម្បីប្រមូលចងក្រងគ្នាទៅធ្វើជាបដាធ្វើញាត់នឹងប្រឆាំងជំទាស់បដិសេធវត្តមានសំរស៊ីឲ្យសំស៊ីត្រឡប់ទៅស្រុកបារាំងវិញ វាមើលសារទៅវាផ្ទុយនឹងខ្លឹមសារអន្តរជាតិសារដែលពួកនឹងសរសេរដូចហាក់បីដូចជាពួកគាត់នឹងខ្វាក់ភ្នែកងឹតអន្តរការមែនតើមកដូចជាមានភ្នែកជាអត់ភ្នែកឬក៏គាត់ខ្វាក់ភ្នែកទម្លាប់តាមមេតាមក្រោយគាត់ឬយ៉ាងម៉េចដូចជាអត់យល់ព្រោះបើនិយាយពីរឿងសមរស៊ីវិញសមរស៊ីគេថាជាអិសរាជជននយោបាយមួយរូបដែលគេថា បណ្ដាប្រទេសមហាអំណាចលោកសេរីមហាអំណាចកម្ពុជាធិបតេយ្យជុំវិញពិភពលោកគឺគេផ្ដល់តម្លៃផ្ដល់អភិឯកសិទ្ធិពិសេសណាដល់សំរងស៊ីវិសមស៊ីទៅសហរដ្ឋអាមេរិកចឹងគេគេផ្ដល់វីសានឹងពេញមួយឆ្នាំហើយចឹងសំរងស៊ីនឹងទៅពេលណាម៉ោងណាក៏ទៅបានដែរទោះក្នុងកូវីដក៏ដោយមិនកូវីដក៏ដោយយន្តហោះមួយជីតែគ្នាពីរបីដែរក៏មានដែរមិនន័យថាគាត់មានអភិឯកសិទ្ធិពិសេសដែលដែលច្បាប់ អាមេរិកកាំងហ្នឹងគេប្រោលឲ្យគាត់វីសាដែរគាត់គាត់ចង់ទៅពេលណាក៏បានដែរចុះហេតុអីបានជាពួកមួយចំនួនខ្មែរមួយចំនួនដែលកថាទៅការពារដុំលំមុខការពារអំណាចផ្ដាច់ការបពុរបស់ខ្លួនហ្នឹងទៅជាកថាធ្វើបដា ធ្វើពាក្យស្លោកអីប្រឆាំងវត្តមានសមស៊ីរបស់សមស៊ីត្រឡប់ទៅសុខបារាំងវិញតែពិតទៅគួរតែទៅសួរជូបៃដិន ទៅសួររដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិកទៅសួរទៅថាមិនបានឲ្យវីសាមកសំរងស៊ីមកស្រុកអាមេរិកទៅធ្វើអីទៅសួរពួកនឹងបានវាត្រូវអញ្ចឹងបានសេចក្តីថាអ្វីដែលពួកនឹងគាត់ធ្វើប្រឆាំងវត្តមានសំរងស៊ីកន្លងទៅហាក់បីដូចជា ប្រឆាំងនឹងក្រមខ្លួនឯងហាក់បីដូចជាគេហៅថា ធ្វើនយោបាយតល់ផ្លូវខ្លួនឯងរហូតដល់បិទសិទ្ធនយោបាយបកគលឬអិសរាជនគណៈបកប្រជាជនមួយចំនួនដែលឈរជើងនៅ ថារដ្ឋអាមេរិកធ្វើឲ្យអស់ឱកាស ក្នុងការឈរជើងឬក៏អាចត្រូវបាន ច្បាប់សហរដ្ឋអាមេរិកនឹងជួទោសឬក៏បង្កកទ្រព្យសម្បត្តិឬក៏ដាក់ទណ្ឌកម្មណាមួយថែមទៀតនៅទង្វើដ៏ដ៏ស្មោកគ្រោករបៀបហ្នឹងឯងដែលរស់នៅប្រទេសជាធិបតេយ្យបើទៅជាគាំតមេដឹកនាំផ្ដាច់ការមានដំណំដែលបំផ្លាញជាតិក្បត់ជាតិទៅវិញហ្នឹងជារឿងគ្រោះថ្នាក់ហើយជារឿងអាស្រូវជាប្រវត្តិសាស្ត្រហើយវាជារឿងគេហៅថាជារឿង អាក្រក់មែនតើដែលដែលដែលខ្មែរចំនួនក្រោយជាសិក្សារៀនសូត្រមើលឃើញថាมันគួរណាមាន ខ្មែរកំណត់ខ្មៅខ្មែរកំណត់ស្មោកគ្រូរបៀបនឹងយើងនឹងឲ្យថាយើងធ្វើនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងមេដឹកនាំផ្ដាច់ការមេរណៃដែលបំផ្លាញជាតិក្បត់ជាតិខ្លួនឯងទេវាមិនបានទៅទៅទៅប្រយុទ្ធប្រឆាំងជាមួយបុគ្គលណាទេហើយបើបុគ្គលនឹងមិនបានក្បត់ជាតិបំផ្លាញជាតិក៏យើងអត់ទៅប្រយុទ្ធប្រឆាំងជាមួយនឹងហ្នឹងដែរ យុទ្ធឆោតទៅនឹងរបបឬក៏មេរងនំតែប៉ុណ្្នឹងឯងអត់យើងរឿងជាមួយខ្មែរផ្សេងផ្សេងទៀតនៅជុំវិញពិភពលោកយើងអត់ដែរទៅទាស់គ្នាឆ្លោះគ្នាប្រកែកគ្នាជាមួយនឹងខ្មែរដតីផ្សេងទៀតទេសូមអស់លោកអ្នកខ្មែរទាំងនោះគិតពិចារណាមែនទេនៅចំណុចហ្នឹងនឹងចំណុចនៃការធ្វើបាតកម្មពីចម្ងាយបាតកម្មនៅក្នុង ផ្ទះបាតកម្មនៅក្នុងទ្រុងហើយស្រែកនិយាយយោជយោអីសំរស៊ីទៅសុកបារាំងវិញអីវាខ្មាស់ ដល់មនុស្សជាតិជុំវិញពិភពលោកជាពិសេសវា ខ្មាស់ដល់អាដេញក្រសួងការបរទេសសហរដ្ឋអាមេរិកដែលគេផ្ដល់វីសាដល់លោកប្រធានសំរស៊ីធ្វើដំណើរទៅកាន់ទឹកដីអាមេរិកជាដើមឡើងឡានេះហើយគឺជា ការធ្វើនយោបាយតច្រកមែនទែនហើយជាការធ្វើនយោបាយបើកផ្លូវឲ្យខ្លួនដើរទៅជួបទ្រង់ក៏ហៅថាទ្រង់មាសឬក៏ទ្រង់ដែក ដោយសវត្ថភាពបាទសូមអរគុណបាទអរគុណលោកខឹមណាបាទពាក់ព័ន្ធនឹងអា បាតកម្មនេះដែរហើយខ្ញុំមិនមានយោបល់អីច្រើន ជំវិញនឹងបាតកម្មនេះទេប៉ុន្តែខ្ញុំចង់ចូលរៀបចូលរួមមតិផ្ដាំផ្ញើទៅដល់បងប្អូនអំពូមីងទាំងអស់ដែលជាសាច់ឈាមជាខ្មែរទាំងអស់គ្នាយើងជាខ្មែរទាំងអស់គ្នាហើយបងប្អូនខ្ញុំជឿថាមនុស្សស្រុកគេនេះស្រុកដែលមានលទ្ធិប្រជាធិបតេយ្យនេះយូរហើយហើយអាចមាន ទ្រព្យសម្បត្តិលុយកាក់អីនឹងខ្លួនឯងនឹងរស់បានសុខហើយប៉ុន្តែសូមឲ្យបើកចិត្តបន្តិចកុំឲ្យគេថាចិត្តចង្អៀតពេកយើងគួរតែសម្លឹងមើលទៅដល់ប្រទេសកម្ពុជាយើង ថាបងប្អូនខ្មែរយើង កំពុងតែរងទុក្ខវេទនារបៀបណាហើយការដឹកនាំរបស់លោកហ៊ុនសែនហ្នឹងធ្វើឲ្យប្រទេសកម្ពុជាហ្នឹងវាហិនហោចដល់កម្រិតណាបងប្អូនមិនបាច់ទៅកាន់ជើង អ្នកណាទេបងប្អូនប្រើតែសច្ចភាពនៅក្នុងខ្លួនអឺចេះក្លិនខ្លែងល្អណាអាក្រក់ទៅបានខ្ញុំមិនសុំឲ្យបងប្អូន មកកាន់ជើងគណៈបកគ្រោះជាតិឬកាន់ជើងលោកប្រធានសំនឹងស៊ីអីទេប៉ុន្តែសូមឲ្យបងប្អូនចេះប្រើណាអាចគំនិតខ្លួនឯងផ្នែកខ្លួនឯងដែលមើលឃើញហ្នឹងចេះប្រើអារម្មណ៍ហ្នឹងទៅគិតដល់អ្នកដែលកំពុងរងគ្រោះនៅក្នុងប្រទេសកម្ពុជាទៅគិតដល់ អាហារនិភ័យនៅក្នុងប្រទេសយើងដែលកំពុងតែត្រូវបំផ្លាញដោយរបបលោកសានសូមឲ្យបងប្អូនចូលរួមគិតកន្លែងហ្នឹងហើយអក៏សូមអំពាវនាវដល់របបលោកហ៊ុនសែនដែរថារបបលោកហ៊ុនសែនគួរតែអញ្ជើញណាបងប្អូនដែលគ្រប់គ្រងលោកហ៊ុនសែនតាមបញ្ជាឬតាមការសម្លុតគម្រាមកំហែងរបស់របបលោកហ៊ុនសែនហ្នឹង ទៅឲ្យគាត់ធ្វើសិក្ខាសាលាពាក់ព័ន្ធនឹងការធ្វើបាតកម្មបាទព្រោះអាបាតកម្មយើងទៅទៀមទាស្អីមួយគេមិនមែនឲ្យទៅបាតកម្មនៅក្នុងឃ្លោកឬអាបាតកម្មនៅអាកន្លែងស្ងាត់ទេបាតកម្មខ្ញុំជឿថារបបលោកហ៊ុនសែនប្រហែលជាអាចទទួលបានបទពិសោធន៍យ៉ាងច្រើនបាទរៀនយកបទពិសោធន៍យ៉ាងច្រើនពីលោកប្រធានសំរងស៊ីព្រោះលោកប្រធានសំរងស៊ីបាន បង្រៀនរបស់លោកហ៊ុនសែនហ៊ុនសែនច្រើនណាស់ពាក់ព័ន្ធនឹងអាបទពិសោធន៍ទេបាតកម្មហ្នឹងអញ្ចឹងសូមសូមសូមឲ្យលោកហ៊ុនសែននិងរបស់លោកហ៊ុនសែនហ្នឹងអញ្ជើញណាអញ្ជើញបងប្អូនទាំងអស់គ្នាដែលគាត់ធ្វើអាបាតកម្មអអាហ្នឹងទៅរៀនទៅសិក្ខាសាលាស្ដីពីការធ្វើបាតកម្មទាមទារនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យហ្នឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនណាបើបងប្អូនជ្រុលតែធ្វើហើយធ្វើឲ្យខ្លាំង វើខ្លាំងណាព្រោះយើងនៅក្នុងប្រទេសទឹកដីអ្នកប្រជាធិបតេយ្យយើងកុំខ្លាចឡើយគាត់ចង់បាតកម្មប្រឆាំងជាមួយសមស៊ីចេញមកហើយកន្លែងសមស៊ីទៅណាទៅបើតកម្មកន្លែងហ្នឹងហើយយើងអាចដាក់លិខិតអីស្នើសុំទៅរដ្ឋាភិបាលប្រទេសសម័យដែលយើងកំពុងរស់នៅនោះថាយើងសុំធ្វើបាតកម្មធ្វើអីទៅអានឹងវាបានបើទោះជាយ៉ាងណាក៏បានបង្ហាញចំហថាខ្មែរគ្រាន់បើណាណា វាហ៊ានណាឃើញទេហ៊ានណាអញ្ចឹងខ្ញុំគ្រប់គ្រងឲ្យបងប្អូនថាបើថាធ្វើឲ្យធ្វើខ្លាំងធ្វើកុំខ្លាចបើខ្លាចកុំធ្វើអានេះខ្មាស់គេខូចពូជខ្មាស់ចង់និយាយចឹងបើថាបើធ្វើធ្វើឲ្យខ្លាំងមើលហើយខ្ញុំខ្ញុំចូលចិត្តណាបើបងប្អូនធ្វើឲ្យច្បាស់ខ្ញុំចូលចិត្តធ្វើឲ្យច្បាស់មកហើយយើងក៏ចង់ដឹងដែរសខ្មៅអើល្អអាក្រក់ឲ្យវាយ៉ាងម៉េចខ្ញុំកុំឲ្យអានាំគ្នាប៉ុន្តែខ្ញុំជឿថា ការធ្វើបាតកម្មអីមានគ្នា4 10នាក់អីបន្តិចបន្តួចហ្នឹងគឺធ្វើក្រោមការគម្រាមកំហែងការគីបសង្កត់ឯងព្រោះខ្ញុំជឿខ្ញុំជឿថារបបលោកហ៊ុនសែនគឺគាត់ចូលចិត្តប្រើអាយុទ្ធសាស្ត្រហ្នឹងដើម្បីគៀបធ្វើយ៉ាងម៉េចឲ្យចម្រិតឲ្យអ្នកល្អហ្នឹងទៅជាអាក្រក់បានណាបើមិនជាយើងចូលរួមជាមួយនឹងអាគណៈបព្វជិទ្ធ ខ្ញុំធ្លាប់និយាយក្នុងคลิปមុនមុនខ្ញុំថាអ្នកចេះរបស់ណាក៏ដោយបើសិនតែចូលជាមួយនឹងគណៈបកប្រជាជនជាផ្សេងទៅនៅក្បែរហ៊ុនសែនគឺល្ងងទាំងអស់ព្រោះហ៊ុនសែនក៏អត់ចេះហើយអាអ្នកចេះនឹងតែហ៊ាននិយាយអីប្រហ៊ុនសែនគឺហ៊ុនសែនខាត់ដឹងរឿងធំឡើយអញ្ចឹងដាច់ខាតត្រូវតែទៅទៅយកអាកំណត់ខួរក្បាលតែខ្លួនឯងចេះកប់ទុកណានៅក្រោមពីងអីហ្នឹងហើយធ្វើតាមអាអ្នកមិនចេះគឺហ៊ុនសែនហ្នឹងហ៊ុនសែនឲ្យទៅកកកកអញ្ចឹងខ្ញុំថា ចេះប្រវត្តិណាក៏ដោយបើសិនតែហ៊ានចូលរួមជាមួយគណៈបកប្រជាជនហើយមនុស្សនឹងคลายទៅជាល្ងងទាំងអស់គឺគឺថាมันអាចមកចូលរួមអីកសាងប្រទេសជាតិឲ្យបានទេហ៊ុនសែនត្រូវប្រើវិធីសាស្ត្រឲ្យស្រឡាញ់លុយឲ្យចេះធ្វើអំពើទុច្ចរិតឲ្យចេះស្អប់គ្នាយើងនិយាយត្រង់ការដែលខ្ញុំធ្វើជាក្រុមសាក្រុមនៅក្នុងអឺ ជួរដ្ឋាភិបាលនៅកូតារបស់គណៈបកសំស៊ីក៏ដូចជាគណៈបកប្រជាជាតិអារបបនេះគឺគេបង្កើតឲ្យវាមានជាគេហៅថាជារចនាសម្ព័ន្ធទូទាំងប្រទេសមកអញ្ចឹងគ្រប់អាមន្ត្រីទាំងអស់ដែលនៅធ្វើការនៅក្នុងសាលាក្រុងឬសាលាឃុំហ្នឹងគឺត្រូវបានរបបលោកហ៊ុនសែនហ្នឹងហៅទៅណែនាំ មិនឲ្យគេមករាក់ពាក់មិនឲ្យគេមករីករាយមិនឲ្យគេមកនិយាយស្ដីអីជាមួយយើងធ្វើអារបៀបឲ្យយើងនឹងគិតថាយើងជាមនុស្សឯកាហើយយើងអាអ្នកខ្លះដែលគាត់មានស្មារតីមិនច្បាស់លាស់គាត់អាចគេហៅបាក់ស្មារតីលោកខមណាបាក់ស្មារតីនឹងអាចងាយស្រួលនឹងការបញ្ចុះបញ្ចូលអីទៅតាមអ្វីដែលរបបលោកហ៊ុនសែននឹងប្រើយុទ្ធសាស្ត្រតែខ្ញុំអត់ខ្វល់ទេ ណាខ្ញុំអត់ខ្វល់ទេអ្នកឯងមិននិយាយរកខ្ញុំក៏អត់ទៅប៉ុន្តែពេលដែលខ្ញុំចេញក្រៅខ្ញុំជួបអ្នកឯងខ្ញុំសួរអ្នកឯងអ្នកឯងមិនឆ្លើយតបក៏ហើយទៅតែខ្ញុំសួរក្នុងនាមយើងជាខ្មែរដូចគ្នាគណៈបកនយោបាយទុកផ្សេងពេលដែលចូលទៅអង្គុយការងាររដ្ឋគឺយើងធ្វើការងាររដ្ឋបំរើជីវរដ្ឋហើយចេញមកយើងរាប់អាននេះធម្មតាអញ្ចឹងជាទម្លាប់របស់ខ្ញុំខ្ញុំអត់ប្រកាន់ទេពេលការងារខ្ញុំការងារ ហើយពេលខ្ញុំសួរអ្នកឯងអ្នកឯងមិនឆ្លើយមកខ្ញុំក៏ខ្ញុំនៅតែព្យាយាមសួរអ្នកឯងតើអ្នកឯងឆ្លើយមកខ្ញុំអញ្ចឹងវាវានិយាយថារបបនេះហើយដល់ពេលថ្ងៃក្រោយថ្ងៃមួយពេលទៅស្ងាត់ទៅនៅតែខ្ញុំនៅតែជាមួយមន្ត្រីអស់ហ្នឹងគាត់ប្រាប់ខ្ញុំគាត់ថាបងខ្ញុំសុំទោសខ្ញុំមិនហ៊ាននិយាយរកបងមិនហ៊ានអឺសួរសុខទុក្ខបងអីហ្នឹងដោយសារគេគៀបខ្ញុំមិនឲ្យខ្ញុំទៅនិយាយរកណាស់បាបឆាំងអានេះយើងយល់យើងយល់ពីចិត្តពួកគាត់ពួកគាត់ប្រាប់យើងចឹងច្បាស់ច្បាស់ អញ្ចឹងបានថារបបនេះវាមានអារបៀបកុម្មុយនីសផ្ដាច់ការហើយអារបបនេះវាធ្វើបានជោគជ័យខ្លះដែរដោយសារគេធ្វើអញ្ចឹងយូរទៅគេឲ្យយើងគិតថាខ្លួនយើងឯកាណាអត់មានអ្នកណារកប្រអត់មានណាអីទៅស្រួលគេច្រៀងបំពេយើងហើយយើងអាចប្រហាស់ស្ដាប់គេអញ្ចឹងទៅបាទនេះគឺជាយុទ្ធសាស្ត្រដល់ស្មុគរូបរបស់គណៈបព្វជិជនបាទខ្ញុំមិនមានអីច្រើនទេពាក់ព័ន្ធនឹងបាតកម្មហ្នឹងខ្ញុំថាបើសិនជាបងប្អូន ចូលរួមចាំធ្វើធ្វើឲ្យខ្លាំងកុំធ្វើរបៀបខ្លាំងព្រោះអត់មែននៅប្រទេសខ្មែរទេនេះគឺជាប្រទេសនៅលើទឹកដីអ្នកប្រជាធិបតេយ្យអ្នកសិទ្ធិសេរីភាពយើងធ្វើឲ្យខ្លាំងទៅកុំឲ្យធ្វើអារឿងលោកលោកខ្មាស់គេវាខូចដល់ខ្មែរបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទដោយសារពេលវេលាយើងដល់នេតិកំណត់ហើយ លោកខមណាមានអីចង់បន្ថែមឬក៏ផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនយើងក៏សូមអញ្ជើញចូលរួមជាលើកចុងក្រោយបាទសូមជាជាចុងក្រោយបាទសូមអរគុណទូលទស្សនិកជនទាំងអស់គ្នាគ្រប់ទិទីហើយក៏សូមថ្លែងអរគុណជ្រាលជ្រៅចំពោះការតាមដានទស្សនារបស់បងប្អូនជួយ like ជួយ share បាទសូមអរគុណហើយហើយខ្ញុំមិនមានអីច្រើនទេគាត់ថាសនំពោចុងក្រោយថាសូម ឲ្យគេហៅថាប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាក្រោកឡើងទាំងអស់គ្នាព្រោះភ្លើងទៀនភ្លើងហើយណាសូមបងប្អូនក្រោកឡើងទាំងអស់គ្នាដើម្បីចូលរួមជីវភាពនយោបាយចូលរួមគ្រប់គ្រងជាមួយនឹងភ្លើងទៀនទាំងអស់គ្នាព្រោះយើងធ្វើនយោបាយស្របតាមច្បាប់ដែលគេអនុញ្ញាតមកយើងមិនមែនធ្វើអ្វីដែលផ្ទុយពីច្បាប់ទេអញ្ចឹងសូមបងប្អូនគុំរៀនភ័យខ្លាចច្រើនពេកកាលណាបងប្អូននៅតែបន្តការភ័យខ្លាចជាងគេនៅតែបន្តការ ជិះជាន់យើងធ្វើបាបយើងជាតបន្តបន្តទៅមុខទៀតហើយមួយទៀតខ្ញុំសនំពោជំរាបជូនបងប្អូនថារឿងការដែលគេបានកថាបង្កើតកថាឱកាសឬក៏រដ្ឋបတ်ឱកាសឲ្យរួមតូច នៅក្នុងការធ្វើនយោបាយរបស់គេគឺគោលដៅរបស់គេគឺមិនចង់ឲ្យមានវត្តមាន វត្តមានបពប្រឆាំងវត្តមានអ្នកប្រជាធិបតេយ្យពិតប្រាកដចូលរួមក្នុងការប្រកួតប្រជែងនេះជាគោលបំណងរបស់គេគោលបំណងមួយទៀតគឺគឺគេមិនចង់ឃើញទេវត្តមានកីឡាករដែលខ្លាំងខ្លាំងកីឡាករដែលមានកលោស្មើក្នុងការឡើងសង្វៀនប្រកួតជាមួយគេគេខ្លាចទីចាញ់អាម៉ាស់ខ្មាស់គេខ្មាស់អីជាដើមអញ្ចឹងទីសូមបងប្អូន ចិត្តជាកីឡាករចិត្តជាអ្នកទស្សនាសូមមើលឃើញកីឡាកររបស់ខ្លួននីមួយៗឲ្យកាន់ យកកីឡាករនឹងរៀបរៀងខ្លួនទៅដើម្បីធ្វើការប្រកួតប្រជែងនៅលើសង្វៀននយោបាយនឹងព្រោះការដែលអ្នកតាមដានអ្នកទស្សនាមើលកីឡាករនោះគឺដាក់ភពគឺមិនយកជាតិយកមកដាក់នៅចំពោះមុខគឺអ្នកណាថាប្រកួតយើងបើកាលណាបើបើកីឡាករប្រគល់ក្រហមអឺប្រកួតចាញ់ប្រគល់ខៀវកាលណាបើប្រគល់ខៀវដែលបងប្អូនទាំងអស់គ្នាកាន់យកប្រគល់ខៀវអញ្ចឹង ជាកីឡាករបងប្អូនពេលប្រកួតទៅបងប្អូនបាក់ដាក់ផុកមួយគឺយកប្រទេសជាតិគឺកាលណាបើកីឡាករមកគោខៀវឈ្នះគឺប្រទេសជាតិខ្មែរយើងឈ្នះហើយកាលណាបើកីឡាករមកគោខៀវចាញ់ជាតិខ្មែរយើងគឺចាញ់ហើយអញ្ចឹងគេសូមបងប្អូនទាំងអស់គ្នាអឺគិតគូឲ្យច្បាស់លាស់មែនទែនក្នុងការចូលរួមចំណែកក្នុងកិច្ចការងារហ្នឹងអ្វីៗផ្សេងផ្សេងដូចជាសារនយោបាយកន្លងទៅដូចជាការ ឲ្យយើងនឹងអល់ឯករារែកចិត្តមិនចង់ចូលរួមជាភិមនយោបាយជាមួយភ្លើងទៀននេះជាដើមឡើងឡើងហ្នឹងឲ្យយើង រួមចាំបែបនេះរួមចាំបែបនោះអីហ្នឹងគឺជាការរលំកលនយោបាយរបស់គេធ្វើឲ្យយើងខកខានពេលវេលាការប្រកួតធ្វើឲ្យយឺតយឺតយ៉ាវក្នុងការប្រកួតនៅលើសង្វៀននយោបាយជាដើមធ្វើយើងបោះបង់ឱកាសកាលណាបើយើងបោះបង់ឱកាសក្នុងការប្រកួតធ្វើឲ្យជាតិយើងធ្លាក់ទៅលើកណ្ដាប់ដៃរបស់គេ បានដោយលឿនរហ័សដោយឆាប់ជាទីបំផុតនោះហើយដើម្បី ជួយកសាងការពារក៏ដូចជាសង្គ្រោះជាតិយើងឡើងវិញគឺតាមរយៈនៃការចូលរួមរបស់បងប្អូនតាមរយៈនៃស្លឹកខ្នោតរបស់បងប្អូនទាំងអស់គ្នាបាទសូមបញ្ចប់ប៉ុណ្ណឹងសូមអរគុណហើយក៏សូមអរគុណដល់ទូទុះវិរភាពសន្តិសុខអរគុណដល់អឺអ្នកសម្របសម្រួលកម្មវិធីបងក្លាំងបន្លាយផងសូមអរគុណ បាទអខ្ញុំក៏ដោយសារកម្មវិធីយើងដល់ម៉ោងបញ្ចប់ហើយខ្ញុំក៏សូមថ្លែងអំណរគុណលោកខឹមណាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីអផ្សាយផ្ទាល់ចេញពី page វីរភាពសំរងស៊ីបាទសង្ឃឹមថាឱកាសក្រោយយើងនឹងជួបគ្នាម្ដងទៀតនៅលើ page វីរភាពសំរងស៊ីបាទហើយក៏សូមជូនពរដល់លោកជួបតែសេចក្តីសុខចម្រើនជា ផុតពីជំងឺទាំងឡាយទាំងពួងដែលកាចហៅនៅបច្ចុប្បន្ននេះបាទសូមអរគុណបាទបាទសូមជម្រាបលាអរគុណបាទបាទពុកម៉ែបងប្អូនប្រិមិត្តទេសជនដែលកំពុងតាមដានទស្សនាការ live ផ្ទាល់ពី page វីរភាពសំស៊ីជាទីគោរពរាប់អានបាទឱកាសនេះ យើងខ្ញុំទាំងពីរអ្នកសូមគោរពប្រមាណកាយ លាពុកម៉ែបងប្អូនទៅត្រឹមនេះហើយយើងសន្យាជួបគ្នានៅតាមឱកាសក្រោយទៀតបាទសូមអរគុណសូមគ្រប់លា